ព្រះអង្គទ្រង់ប្រកាសសម្ដែងប្រົບចំពោះធម្មិកអបាសកកណាអិធៈមោតតិពេចៈមោតតិកតបញ្ញោឧបយដ្ឋមោតតិសោមោតតិសោបមោតតិទិសវាកម្មវិសុទ្ធិមត្តនោ គឺអ្នកដែលបានធ្វើបន់រមែងរីករាយក្នុងលោកទាំងពីរគឺរីករាយទាំងក្នុងលោក នេះអិធៈមោតតៈពេចៈមោតតៈចាក់លោកនឹងទៅក៏រីករាយទៀតនឹងឯងទៅគេរីករាយហើយគេរត់តែរីករាយទៅទៀតណា សោប្រមោតតៈហ្នឹងមកពីអី តិសវាកម្មវិសុទ្ធិមតនោព្រោះគេបានឃើញអំពើល្អដែលបានធ្វើដោយពេញលេញនឹងឯងចឹងគណានឹងឯងនៅតាមពៈបណ្ឌទ្វីបនឹងមានប្រវត្តិរឿងដូចជាព្រះអរហន្តមួយអង្គលោកបួសសម្រាប់ព្រះរហັດទៅហើយញោមប្រុសនឹងនៅប្រព្រឹត្ត បាណារិបាទាំងជាព្រានណាជាព្រានប្រមាញ់ទាំងសត្វប្រមាណជាជាង50ឆ្នាំហើយហ្នឹងឯងដល់អញ្ចឹងនឹកឃើញឪពុកហ្នឹងហើយយើងបានមកបួសអស់កិច្ចក្នុងប្រសាសនាហើយបៃតាយើងមិនអាចនឹងជួយស្រោចស្រង់បានឬ ចឹងទៅក៏ចេតនានាំ ទៅដល់តែគាត់ចាស់ទៅក៏ទៅធ្វើបាណារិបាតអីហ្នឹងមិនបានតទៅទៀតក៏លួងលោមទៅឲ្យបេតាបានបួសនៅក្នុងភូមិសាមណេរទេចឹងចាស់ហើយនឹងហើយក៏មាននិមិត្តមិនល្អរឿងបាណារិបាតហ្នឹងចឹង គឺចិត្តតែឃើញសត្វព្រៃអីសពគ្រប់ហ្នឹងពោវាសន្សំទាំងដោយសញ្ញា ការចាំហ្នឹងទៅវាឃើញតែពីរឿងបាញ់ឃើញតែពីរឿងសម្លាប់ម្ល៉េះហើយគឺវាជានិមិត្តមិនល្អឃើញសត្វទាំងអស់ហ្នឹងវាដូចជាថាចងពីមាន កំហឹងមានគំនុំអីមកអញ្ចឹងណាហ្នឹងឯងតែ បានព្រះថេរៈហ្នឹងក៏នាំប្របីដាមកដល់ទីបច្ចេតដីចឹងទៅណាដល់ទៅរៀបចំបីដាដាក់នៅទី បច្ចេតដីពពោតិព្រឹកបច្ចេតដីនៅ តាមពៈបណ្ឌទ្វីបហ្នឹងគួរជាទី ជ្រះថ្លាណាស់ជាពិសេសគឺ សវណ្ណមេលិកៈចេតដីហ្នឹងទៀតដែលបីមកបញ្ចុះប្រធាត តាពីរនាលទាំងប្រភេទមួយចំណែកក្នុង8ចំណែកណាដែល7ចំណែកហ្នឹងព្រះមហាកសបៈធេរៈនិងព្រះបាទជាសតកក៏បានរួមធ្វើធាតតនិធានយ៉ាងល្អរហូតដល់ចំនួនប្របាទធម្មេសោក៏បាននាំប្រធាតនឹងមកធ្វើពិធីបន់ឆ្លង7ឆ្នាំ7ខែ7ថ្ងៃ កសាងបច្ច័យដី84000បច្ច័យដីឲ្យត្រូវនឹងបឋមខណ្ឌបញ្ចុះប្រធាតនឹងតែ7ចំណែកទេនៅខាងរាមក្រាមនឹងឯងទាំងដែលបាក់បែកបច្ច័យដី ប្រធាតនឹងក៏ត្រូវដែលតាមទឹកស្ដាច់នេះដំយកទៅនឹងដល់មកសម័យកាលនៃប្របាទទុដ្ឋគមនីអភ័យនេះ ក៏បានចាត់ឲ្យសោនុត្តរសាមណេរដែលមានរិទ្ធនឹងឯងទៅអរតនីប្រធាតនឹងមកណាបែងចែកខ្លះឲ្យដល់ស្ដេចនេះតម្កល់បូជាក្នុងទីនោះហើយក៏អរតនីមកនឹងចែកចាយទៅតាមបច្ឆេតដីផ្សេងផ្សេងហើយដោយច្រើនគឺនៅនឹងសវណ្ណមេលកៈចេតដីហ្នឹងចឹងហើយក្នុងការបញ្ចុះហ្នឹង នៅលើកពូលខាងលើហ៎ ឡើងទៅតម្កល់ទុកហ្នឹងគឺត្រូវធ្វើចណ្ដើរឡើងពីខាងក្រៅទៅចឹងណាព្រោះចាត់ដីធំហ្នឹងហ្នឹងឯងប្រវេប្រវាឡើងខ្លួនទៅទេអីមិនបានទេហ្នឹងឯងគឺតតែធ្វើចណ្ដើរឡើងទៅហ្នឹងឯងចាត់ដីធំហ្នឹង ហើយលាពួរដូចជាពពកអញ្ចឹងចឹងមើលក្នុងសម័យកាលខ្លះហ្នឹង គឺមានសភាពបន្លំបន្លំនឹងពពកចឹងប៉ុន្តែក្នុងសម័យខ្លះដែលមេឃពួរខៀវស្រឡះច្បាស់អញ្ចឹងមកអត់មាន ពពក គឺត្រូវគ្នានឹងព្រៃប្រឹក្សាអីហ្នឹងទៅគួរឲ្យជ្រះថ្លាណាស់កណាហើយបច្ចេកដីនៅខាងអភ័យករីនឹងក៏ធំធំដែរនឹងឯងមានឈ្មោះវត្តចេតពុននឹងក៏បច្ចេកដីធំទាំងកណាជួសជុលអីទៅតែមិន ណាបានរួចរាល់ល្អស្អាតអីដូចជា សវណ្ណមេលិកៈចេតីសវណ្ណមេលិកៈហ្នឹងនៅចិត្តលោហៈប្រាសាទនៅចិត្តពពោតិព្រឹកចឹងទៅក្នុងការរៀបចំឲ្យណាបៃតាដែលបួសជាសាមណេរហ្នឹងបានគង់នៅក្បែរបច្ច័យដីហើយចាត់ចែងគ្រឿងសក្ការៈបូជាចឹង នឹងឯងសាមណេរអង្គដតីដតីនឹងនាំយកផ្កាអីអីយកមកហើយព្រះខៃណាស្របដែលជាលោកកូននឹងបានប្រកាសជូនបៃតានឹងថាផ្កាទាំងអស់នេះគឺជាបោះបៃតាសូមឲ្យបៃតាបង្អោនចិត្តបូជាដល់ព្រះពុទ្ធចេតដីទាំងអស់នឹងឯង ក្នុងតាមពៈបណ្ឌទ្វីបហ្នឹងពុកហ្នឹងក៏បង្អោនចិត្តជ្រះថ្លាបូជាបច្ច័យដីហ្នឹងចឹងគាត់ណា ក្រាន់តែភ្លាមភ្លាមនឹងឯងនិមិត្តល្អមកដល់ចឹងនិមិត្តល្អនឹងឯងថាឲ្យលោកកូនគេចេញជះចេញណាថាម៉េចបានជាឲ្យប្រសង់កិច្ចជះថាមេត្តាក្រាមមកច្រើនណាល្អល្អណាគេល្អល្អណា នឹងឯងចឹងគឺសត្វតែទេពធីតាចឹងគណានិមិត្តចឹងទៅ បានលោកថាអូប៉ណ្ណឹងក៏បានដែរចឹងក្រំតែប៉ុណ្ណឹងក៏សគួតទៅចឹងគណានឹងឯងទៅកម្មទេវលោកទៅនឹងគឺក្រំតែរំលឹករឿងរ៉ាវមានក្នុងព្រះអត្តកថាទាំងដែលសម្ដែង ពីកម្មទៅលោកបញ្យលនៅ ក្នុងអាសនកម្មនឹង ដែលកើតមាននៅពេលចិត្តនឹងអស់ជីវិតហ្នឹងហើយក៏រំលឹកតែពុទ្ធបរិស័ទដោយច្រើន បាននិមន្តនឹងអញ្ជើញទៅក្នុងថ្ងៃពិសាកបុជាជាសំខាន់ហ្នឹងមានការអប់រំចិត្តឲ្យជ្រះថ្លាក្នុងការបូជានឹងឯងដោយ អមិសបុជាដោយបដិបត្តិបុជាចឹងទៅចឹងក៏ណាហ្នឹងឯងហើយនៅក្នុងក្តីនេះដែរខ្ញុំប្រកណាលើកឡើងរៀបរាប់សេចក្តីនៃពធចឹងក៏ណាហ្នឹងឯងអត់អីទេសំលេងរថយន្តចឹង ហ្នឹងអារត់ភ្លើងអូយ៉ាងនៅក្បែររត់ភ្លើងហ្នឹងហើយបន្តិចក៏វាកន្លងផុតទៅទេហើយយើងអត់ធន់ទៅរឿងអីក៏ដោយនេះគ្រាន់តែទេហោទេណានឹងឯងចឹងរឿងអីក៏ដោយយើងអត់ធន់តែបន្តិចទៅវាកន្លងផុតទៅហើយ នឹងឯងរឿងខ្លះយើងមិនអត់ធន់នាំឲ្យមានរឿងរ៉ាវធំដុំទៅរឿងផ្សេងទៀតទេដូចថា ត្រូវស្ដីត្រូវថាត្រូវឆ្លោះប្រកែកដោះតែងឬក៏ត្រូវប្រព្រឹត្តធ្វើនៅអំពើផ្សេងផ្សេងទៅណាមានរហូតដល់ទៅថ្នាក់វាយតប់អីអីចឹងទៅចឹងនឹងមកពីមិនមានសេចក្តីអត់ធន់ ចឹងពុទ្ធបរិស័ទយើងត្រូវនឹករលឹកឲ្យលឿនលឿនថាវានឹងកន្លងទៅទេនឹងឯងមិនជាយូរអីប្រមាណទៅទេហើយយើងរៀនអត់ធន់ឲ្យបាន ចឹងទៅវាទៅ ជាទម្លាប់ល្អធ្វើឲ្យយើងរីករាយចំពោះអានិសង្ឃនៃសេចក្តីអត់ធន់ហ្នឹងសบายចិត្តនឹងអត់ធន់នឹងប្រតិបត្តិ តទៅទៀតឲ្យរឹងរឹតតែមមតំទៅទៀតព្រោះសំខាន់ គឺ ការរក្សាចិត្តរបស់យើងឲ្យបានសុខនឹងឯងទាំងក៏ណានឹងឯងយើងត្រូវដឹងថាអ្វីៗដែលកន្លងទៅហើយ វាកន្លងទៅហើយបាត់ហើយហួសហើយអស់ហើយនឹងឯងសាបសូន្យហើយវិនះបាត់បង់ទៅនឹងប៉ុន្តែប្រយ័ត្នណាប្រយ័ត្នប្រយ័ត្នអាអាការខ្វាយខ្វល់ទៅជាមួយនឹងអារបស់ ដែលបាត់បង់ទៅនឹងរវល់តែសោកសៅរវល់តែអាឡោះអាឡៃវាធ្វើឲ្យខកខាន មិនបានសុខជាមួយនឹងអារបស់ដែលកំពុងមាននេះ នឹងឯងទៅរបស់ដែលកំពុងមានហ្នឹងគឺมันបាននៅជាសពជាមួយនឹងរបស់នឹងទេ រវល់តែវាយខ្វល់សោកសៅអាឡោះអាល័យជាមួយនឹងអ្វីអ្វីដែល បាត់បង់ទៅនឹងនឹងឯងចឹងដល់អញ្ចឹងវាខកខានមិនបានប្រើប្រាស់ របស់ដែលកំពុងមាននឹងឲ្យប្រព្រឹត្តទៅ ជាប្រយោជន៍มันអាចរស់នៅ ជាសុខជាមួយនឹងរបស់ ដែលកំពុងមាននឹងហ្នឹងឯងហើយរបស់ដែលកំពុងមាននឹងមិនមែនតែ របស់អ្វីដតីជាខាងក្រៅទៅម៉ាក់លមុំទេ គឺជីវិតបច្ចុប្បន្ននឹងតែម្ដងតែដែលយើងកំពុងមានកំពុងនៅរស់ក៏ប៉ុន្តែมันអាចរស់នៅជាសុខ មិនអាចរស់នៅជាសុខក្នុងបច្ចុប្បន្នដោយអាឡោះអាល័យអ្វីជាអតីតដល់អញ្ចឹងធ្វើឲ្យបច្ចុប្បន្ននឹងឯងត្រូវបាត់បង់ទៅដោយអត្ថប្រយោជន៍នឹងឯងមិនត្រឹមតែអត្ថប្រយោជន៍ទេថែមទាំងបានសន្សំបាបសន្សំអាសវៈកិលេសដោយសេចក្តីសោកសៅនឹងទៅទៀតថារបស់ដែលបាត់វាបាត់ទៅហើយក៏បី ណាប្រញាប់ប្រញាប់ប្រយ័ត្នប្រយែងប្រឹងប្រែង ប្រើប្រាស់របស់ ដែលមាននឹងឲ្យជាប្រយោជន៍ទៅអត់រវល់តែអាឡោះអាឡៃទៀមទា ចង់បានរបស់ដែលបាត់ទៅនឹង ធ្វើឲ្យអារបស់បច្ចុប្បន្ននឹងបាត់ថែមទៅទៀតក៏ណានឹងឯងហើយមើលមើលជីវិតយើងមានតម្លៃប៉ុណ្ណាទៅដែលយើងហំចំណាយប្រាក់កាស ដើម្បីជាបាលរោគអីអីហ្នឹងគ្រូពេទ្យថាប្រមាណជូនទាំងអស់ឲ្យតែមើលខ្ញុំឲ្យជានឹងឯងមិនថា1000 10000ដុល្លារអីទេនឹងឯងពេទ្យទៅក្រៅស្រុកអីផងហ្នឹងរឹតតែចំណាយច្រើន ប្រកាសហ្នឹងប៉ុន្តែដល់ទៅបានជីវិតនៅរស់បែរទៅ ជាបណ្ដោយឲ្យអស់ទៅទេហើយមិនមែនក្រំតែអស់ទៅតែទេអីប៉ុណ្ណឹងឯណាវាថែមទាំងសន្សំបាប ដោយអំណាចនៃជីវ័នចិត្តនឹងទៅទៀតដូច្នេះវាខាតមែនតើទៅណាចឹងនឹងឯងក៏ដូចជាយើងចំណាយលុយដើម្បីទិញបាបសំបាបចឹងវាចំណាយលុយដើម្បីឲ្យជីវិតរស់ហើយជីវិតរស់វាទៅជារស់សំបាបមើលមើលចឹងអាហ្នឹងបងប្អូនកូនចៅត្រូវតែមកគិតគូរពិចារណា ចំពោះរបស់ដែលយើងឲ្យតម្លៃ គឺជីវិតសពថ្ងៃហ្នឹងចឹងទៅណាដែលយើងថាវាសំខាន់ណាស់សម្រាប់ជីវិតគឺការរស់ក៏ប៉ុន្តែតើយើងឲ្យតម្លៃជីវិតនឹងយ៉ាងណា ដែលឲ្យគួរកប់បីនឹងតម្លៃនៃជីវិតនឹងអាហ្នឹងឯងដែលយើងត្រូវមកពិនិត្យពិចារណាក្នុងសេចក្តីដែលថាប្រយ័ត្នរវល់តែស្ដាយរបស់ដែលបាត់ ធ្វើឲ្យមានការផ្លាតផ្លាត់ណាខាតនៅអ្វីអ្វីដែលកំពុងមាននឹងបន្ថែមទៅទៀតនោះហ្នឹងឯងហើយគិតគូរមួយចំណុចទៀតទាំងមួយចំណុចត្រង់ដែលថាអាដែលវាមិនតាន់បាត់បង់នៅជីវិតទាំងស្រុងទៅនេះយើងហាក់ដូចជាមានការ ប្រមាថធ្វេសប្រហែសនឹងត្រង់ដែលថាមិនបានឲ្យតម្លៃអីឲ្យបាន ត្រឹមត្រូវច្បាស់លាស់កន្លែងហ្នឹងគឺដល់ទៅពេលបាត់បង់ទៅបានទះអន្ទែងតែមទេតស៊ូតវ៉ាជាមួយនឹងសេចក្តីស្លាប់ហ្នឹងជាការតឹងតែងណា ដើម្បីទៀមទីអាយុជីវិតនឹងឯងទាំងញាតិមិត្តសន្តានបងប្អូន អីនឹងប្រឹងប្រែងខ្នះខ្នែងដើម្បីតស៊ូជាមួយនឹងមច្ចរាជនឹងធ្វើយ៉ាងម៉េចឲ្យបាន នៅរស់នឹងឯងចឹងទោះជាក្រន់តែនៅរស់ដោយសារតែដាក់ខ្យល់ចេញចូលនឹងក៏ចេះតែបន្តទៅទាំងដែល មិនបានដឹងខ្លួនហើយនឹងក៏ដោយចឹងទៅគឺអាឡោះអាឡៃស្ដាយនឹងឯងហើយមិនចំពោះតែញាត មិត្តសន្តាន បងប្អូនអីណាទេ ខ្លួនយើងហ្នឹងតក់ស្លុតជាទីបំផុតនៅពេលដែលដឹងថាមានជំងឺត្រូវស្លាប់មកដល់នៅប្រមាណថា កន្លះឆ្នាំទៀតចុះតែឲ្យយូរបន្តិចទៅចុះប៉ុន្តែប្រប៉ុណ្ណឹងណាគឺមិនអាចថាអឺបានច្រើនហើយអីទៅទេកន្លះឆ្នាំហ្នឹងគឺរមែងរស់នៅទាំងការភ័យខ្លាចហើយនឹងប្រឹងប្រែងគិតគូរថាអាចនឹងមានការមើលថែអីនឹងយ៉ាងណារੂពេទ្យបកែរੂថ្នាំអីយ៉ាងម៉េច ក្រែងលោថាវាមានអភូតហេតុអីនឹងយ៉ាងណាឲ្យបានរស់នៅច្រើនឆ្នាំអីទៅទៀតនឹងឯងតែត្រូវចំណាយប្រកាសអីទៅយ៉ាងណាហើយចឹងគេថា គេថាឲ្យបន់ស្រន់អីក៏បន់ស្រន់តាមគេដែរណានឹងឯងដើម្បីឲ្យបានការរស់នៅនឹង 5 6ខែហ្នឹងគឺមិនល្មមមិនគ្រប់គ្រាន់អីទេចឹងរស់នៅដោយការភ័យរហូតទទួលគ្នានឹងណាបាត់បង់វិញ្ញាណទៅហ្នឹងអាហ្នឹងដែលខ្ញុំណាលើកមកហ្នឹងគឺចង់បញ្ជាក់ឲ្យឃើញថាណាអាដែលយើងនៅរស់ដែលមិនតន់មានការកំណត់មកដោយគ្រូពេទ្យឬក៏ដោយដំណឹងអីយ៉ាងណា ដោយខ្លួនឯង នៅពេលដែលជំងឺរោគាឬក៏គ្រោះថ្នាក់អីហ្នឹងដែលនឹងត្រូវដឹងថាស្លាប់ឥឡូវនឹងហើយហ្នឹងហ្នឹងឯងតើត្រូវសោកសៅបណ្ណានោះហើយអា ដែលមុនហ្នឹងមុននឹងដល់នៅសភាពបែបហ្នឹងវាអាចថាមិនបាន6ខែផងយើងអ្នកជាអីនេះនេះ ព្រោះយើងមានតែដឹងថាល្ងាចនឹងយើងអាចនៅរស់បានឯណានេះនេះនឹងឯងកំពុង តែ មានសុខភាពល្អកម្លាំងពេលលាំងនឹងវាមិនស្លាប់នឹងឈឺវាស្លាប់នឹងសេនារបស់មច្ចុដ៏ច្រើនដតីទៀតនោះប៉ុន្តែយើងវាអត់ដឹងដល់ចឹងទៅក៏មិនបានប្រឹងប្រែងអីដើម្បីនឹងថា ឲ្យបានជាទីពឹងឲ្យចិត្តនឹងឯងបាន ស្ងប់រងាប់ទៅ ដោយអំណាចនៃប្រកម្មដ្ឋាននោះណានឹងឯងគឺជាការដែលយើងមានសេចក្តីប្រមាទទៅធំដុំណាស់ជាមួយនឹងជីវិតហ្នឹងដូច្នេះយើងគ្រាន់តែគិតប៉ុណ្ណេះគិតថារបស់ដែលយើងបាត់ណា បន្តិចបន្តួចទៅយើងនឹកមើលតែខ្លួនយើងទៅចឹងអាកាលដែលមិនតាន់បាត់សឹងតែថាមិនដឹងទុកធ្វើអីផងមិនដឹងប្រើអីផងមិនតែចេះតែហួងហែងទៅដែលធ្លាប់ប្រើមកដែលធ្លាប់មានមកស្រឡាញ់ទៅពេញចិត្តទៅនឹងឯងហើយក៏វាមានរបស់ថ្មីរបស់ដតីទៀតប្រើទៅហើយរបស់ហ្នឹងក៏ទុកទៅផ្លេចទៅអីទៅដល់ទៅពេលនឹករួមមើលស្រាប់ទៅវាបាត់ អាហ្នឹងឯងហើយកើតចិត្តស្ដាយក្រំតែរបស់ដែលដែលសឹងតែថាមិនបានប្រើប្រាស់អីផងហ្នឹងណា ហើយបន្តិចបន្តួចសោះហ្នឹងណាក៏យើងចេះស្ដាយដែរនឹកមើលក្រំតែជាឧទាហរណ៍ទេហើយក៏ក្រំតែជាបទរំលឹកដាស់តឿនរបស់បន្តិចបន្តួចទេចឹងនឹងឯងយើងចេះនឹកស្ដាយទេ នឹងឯងបោះប្រើប្រាស់អីចឹងទៅឮថាគេកាត់លុយទូរស័ព្ទនឹងបាត់ហើយតែប៉ុណ្ណឹងក៏នឹកស្ដាយប្រមាណកាក់ប្រមាណសេននឹងមកដុល្លារអីចឹងទៅចុះហើយថាអាប្រាក់រង្វាន់ដែលគេថែមឲ្យនឹងផងទេហើយគេកាត់អានឹងទៅវិញទៅក៏គង់នឹកស្ដាយដែរហើយចុះសម្រំដល់ទៅថាគេកាត់លេខ ទូរស័ព្ទនឹងទៅទៀតទៅដែលមិនបានប្រើទុកចោលអីចឹងទៅត្រូវស្ដាយលេខអីអីនឹងចឹងទៅទៀតទៅខ្ញុំណាគ្រាន់តែលើកយ៉ាងបន្តិចបន្តួចប៉ុណ្ណឹងហើយមកបញ្ជាក់ថាយើងក៏ចេះស្ដាយទៅហើយចុះតម្រំតារបស់ដែលយើងហួងហែងជាងនឹងស្រឡាញ់ជាងនឹង100ដង1000ដងលើនឹង ហើយរបស់នឹងសិតតែរបស់ត្រូវបាត់តាតែឥឡូវនេះយើងត្រូវធ្វើយ៉ាងម៉េចជាមួយនឹងរបស់ទាំងអស់ហ្នឹងអាហ្នឹងឯងដែលយើងត្រូវមករំលឹកដាស់តឿនខ្លួនយើងនឹងត្រូវធ្វើអីធ្វើឲ្យហើយទៅរូតរះណារហូតមកដល់ដែលត្រូវជីវិតយើងប្រត់ចាកលោកនឹងឥឡូវយើងវាអត់បានដឹងថាស្លាប់ថ្ងៃណាយើងហាក់ដូចជាថាមិនអីទេណាមិនអី ចិត្តមួយដែលឡែកផ្សេងទេណាដល់តែពេលត្រូវដឹងថាស្លាប់ហ្នឹងចិត្តអីវាកើតឡើងផ្សេងណាប៉ុណ្ណាចិត្តអីដែលវាកើតឡើងហ្នឹងវាផ្សេងតែវាមិនមែនចិត្តដូចដែលយើងថាស្លាប់ក៏ស្លាប់ទៅ អាហ្នឹងវាចិត្តមួយផ្សេងតែតើយើងមានធัวប្រតិបត្តិអីដែលនឹងអាចថាដល់ទៅពេលដឹងខ្លួនថា ត្រូវស្លាប់នឹងហើយមិនភ័យមិនខ្លាចមិនតក់ស្លុតនឹងបើយើងអត់មាន ប្រតិបត្តិអីផងហ្នឹងហើយយើងចេះតែមកថាណាមិនអីទេស្លាប់ស្លាប់ទៅមិនមែនទេណាអាចិត្តនេះផ្សេងទេណារំលឹកហើយរំលឹកទៀតណាអាចិត្តតក់ស្លុតហ្នឹងវាលក្ខណៈផ្សេងណាដល់ទៅវាកើតឡើងវាភ័យណាអាចិត្តភ័យហ្នឹងវាមានមកអញ្ចឹងយើងអត់ ពូកែអីទេកាលណាបើយើងមិនបានរកទីពឹងឲ្យមមតំទេនោះគឺណានឹងឯងមិនណាយើងដូចថាក្រន់បើអីទេកុំធ្វេសប្រហែសព្រោះចិត្តវាមានលក្ខណៈវាផ្សេងផ្សេងអាការដែលយើងមិនតាន់ខឹងស្រួលដល់អាខឹងកើតឡើងវាលក្ខណៈខឹងណា នឹងឯងវាត្រូវលំងលំាំងវាត្រូវកមៅកមៅវាត្រូវឆាវឆាវវាត្រូវវាយតបសពគ្រប់អីចឹងទៅហើយបើអាចិត្តដែលស្រឡាញ់កើតឡើងវាធ្វើឲ្យប្រព្រឹត្តទៅក្នុងបញ្ញវរិយអីអីចឹងទៅ កាមេសមិច្ឆាចាអីចឹងទៅ នឹងឯងផ្ទះអន្ទែងចោលម៉ែចោលឪចោលពភ្នោះអីចឹងទៅសភាពនៃចិត្តដែលវាកើតឡើងវាប្រព្រឹត្តទៅក្នុងវិសេសលក្ខណៈរបស់វាប្រព្រឹត្តទៅអញ្ចឹងណានឹងឯងចឹងវាមានកម្លាំងក្នុង ខ្លួនវានឹងបណ្ណាបណ្ណា ដែលជាទូសភាវៈហ្នឹងនឹងឯងទៅតាម ធัวដែលវាកើតឡើងហ្នឹងតែយើងកុំអាងចិត្តក្នុងបច្ចុប្បន្នហ្នឹងហើយថាមិនអីមិនអីតែជាមួយគ្នានឹងលោភៈកើតឡើងនឹងយ៉ាងណា ជាមួយនឹងតោសៈជាមួយនឹងមោហៈជាមួយនឹងអ៊ីសា ជាមួយនឹងអកុសលផ្សេងផ្សេងអីអីទាំងអស់ហ្នឹងហ្នឹងឯងតែគឺពុទ្ធបរិស័ទយើងត្រូវតែពិចារណាក្នុងចំណុចហ្នឹង ឥឡូវហ្នឹងតើយើង បានអីជាទីពឹងរហូតដល់ទៅថានៅ ពេលដែលដឹងខ្លួនថា មានជំងឺរោគគេ អីត្រូវចាក់លោកហើយវាមិនមែនត្រឹមតែមិនភ័យឲ្យវាទៅជារីករាយទៅទៀតរីករាយដូចដែលថារៀបចំដំណើរទៅធម្មយាត្រាទៅថ្វាយបង្គំនៅលើ កពូលភ្នំសុមនៈកោតរីករាយនឹងបានឡើងទៅ នឹងឯងទាំងអស់អង្គទាំងអស់គ្នាអីចឹងរបៀបអញ្ចឹងណានឹងឯងឆ្លងកាត់ពពួកឡើងទៅផុតពពួកនឹងឯងតិចលហឹបនៅលើកពូលភ្នំផុតពពួកហ្នឹងទាំងគឺណាគឺវត្តក្នុងអាកាស ថាអញ្ចឹងទៅក៏បានគឺវានៅលើកពូលភ្នំមែនប៉ុន្តែវាខ្ពស់យើងហៅថាកប់អាកាសានឹង វាយបង្គំព្រះបាទទា ដែលព្រះអង្គទ្រង់បដិស្ថាន នៅលើកំពូលភ្នំសោមនៈកោតនឹងហើយយើងរីករាយយ៉ាងណា ដែលលើកហើយនឹងដើម្បីមកបញ្ជាក់ថា ក្នុង ដំណើរដែលយើងត្រូវចាកលោកនឹងនឹងឲ្យវាសបាយរីករាយដូចជាគុណចាស់យត្តញោមឥឡូវនឹងកំពុងត្រៀមរៀបចំដំណើរទៅដោយសេចក្តីរីករាយនេះឲ្យវាមាន ចិត្តរីករាយអញ្ចឹងតើយើងបានត្រៀមរៀបចំយ៉ាងនឹងដែរឬទេយើងរៀបចំឲ្យណានៃទៅហើយរៀនលះបង់នៅអ្វីអ្វីដែលដែលមុខតែត្រូវលះបង់នោះរៀនលះបង់អ្វីអ្វីហ្នឹងឲ្យហើយទៅត្រូវលះបង់ដោយទៀនក៏លះបង់ទៅគណៈត្រូវលះបង់ដោយទៀនណាក៏លះបង់ទៅ តែយើងប្រើប្រាស់អីអីល្មមល្មមអញ្ចឹងទៅ របស់នឹងថ្មីក៏យើងអាចប្រកេនប្រសង់ឬក៏ជូនមេត្តាបិតាអីចឹងទៅឬក៏ថារបស់ដែលយើងប្រើប្រាស់ហើយក៏អាចឲ្យបានដែរវាសំខាន់ត្រង់ទឹកចិត្តយើងដែលជាការសង្គ្រោះ សំគួរដែលយើងត្រូវឲ្យចឹងជាសង្កហៈទៀង នឹងឯងចឹងបើថាបូជាទៀនអានឹងវាតេតួងទៅនឹងការគោរពគុណក៏របស់ថ្មីរបស់ល្អចឹងទៅ តែបើថាជាការសង្គ្រោះវិញទោះជារបស់យើងប្រើប្រាស់ហើយដូចសម្លៀកបំពាក់ក្តីគ្រឿងប្រើប្រាស់អ្វីដតីដតីក្តីក៏យើងអាច សង្គ្រោះបានអាចឲ្យបានចឹងនឹងឯងដែលយើងត្រូវលះបង់ដោយការឲ្យទៀនទៅហើយសម្រាប់ បានជាទីរលឹកឲ្យ មានភាពកក់ក្ដៅក្នុងចិត្តក្នុងការដែលត្រូវចាកលោកនឹងហើយត្រូវលះបង់ដោយការដែលយើងមានសិលជាអភិយទានហើយយើងមានធម្មទានមានការអប់រំចិត្តទាំងការដែលយើងត្រូវលះបង់ដោយបញ្ញា នឹងឯងទាំងអ្វីអ្វីវាមានការបាត់បង់ទៅជាធម្មតាទេមិនមែនជាការឲ្យទៀនទេប៉ុន្តែមានបញ្ញា ព្រមឲ្យអ្វីអ្វីនឹងឯងបាត់បង់ទៅកន្លងទៅអានឹងគឺលះដោយបញ្ញាលះការចាប់លះការប្រកាន់លះការហួងហែងនោះណា នឹងឯងទៅយេសង្ឃសម្ពោធិយ៉ាងគេសោសមាចិត្តតាំងសភាវិតាំងអាទានបដិនិសកេអនុបាទាយយេរតាខៃណាសវាចុតិមេន្តោ ទេលោកេបរិនិពុតានឹងគឺត្រេកអរទៅក្នុងការលះបង់នៅសេចក្តីប្រកាន់នឹងនេះគឺជាការលះបង់ដោយបញ្ញា ដែលយើងដឹងថាបើយើងមិនលះបង់ទេក៏នៅតែស្លាប់ចោលនឹងឯងទៅអ្វីអ្វីក្នុងโลกនេះណាយើងចិត្តតែគិតថាអ្វីអ្វីជារបស់យើងនឹងអញ្ចឹងទៅណាក៏ប៉ុន្តែតន់ពេលដែលយើង គិត ថាអ្វីអ្វីជារបស់យើងណាគឺយើងទៅវិញទេជារបស់នៃអ្វីនោះ គឺបានដីថាយើងជាទាស័កនៃអវ័យនោះឯងរបស់នោះឯងវត្ថុនោះឯងដែលថាជាទាស័កនឹងដោយអត្ថាកវាយកវល់ប្រព្រឹត្តទៅក្នុងសភាពមិនសុខមិនស្ងប់ញាប់ញួរដោយសកម្មភាពមិនមានភាពជាអិសរៈគ្រប់គ្រងលើកិលេសរបស់ខ្លួននឹងអានឹងអញដែលថាស្ថិតនៅ ក្នុងភាពជាទាស័កនៃវត្ថុ នៃលោកធัวភាពជាទាស័កនៃកិលេសមានការញាប់ញួរទៅចឹងគណា ជាមួយគ្នានឹងសកម្មភាពឧណោលោកោអតិតតោតណ្ហាទាសោឃើញទេ ដែលជាទាស័កនៃតណ្ហាហ្នឹងគឺក៏ជាទាស័កនៃវត្ថុទាំងពួងហ្នឹងដោយសេចក្តីថាវាមានសភាពញាប់ញួរក្នុងសកម្មភាពកិច្ចការងារជាអភិសង្ខារដើម្បីប្រាថ្នាដើម្បីសេចក្តីត្រូវការហ្នឹងឲ្យបានសម្រេចសកម្មភាពនឹងត្រូវកើតឡើងអញ្ចឹងអានឹងឯងដែលថាភាពជាទាស័កនៃវត្ថុនៃរបស់ទាំងពួងហ្នឹងដែលមនុស្សយើងតែងតែយល់ច្រឡំថា បានជាម្ចាស់លើអ្វីអ្វីទាំងអស់ហ្នឹងចឹងនឹងឯងជាការយល់ច្រឡំណាក៏ប៉ុន្តែណាមួយ មិនឆ្អែតមិនគ្រប់មិនក្រាន់ណាមួយត្រូវបញ្ញាប់បញ្ញាប់ បន្ទីបន្តាន់ដើម្បីថានឹងប្រឹងប្រែង ស្វែងរកឲ្យបានមកតាមចំណង់មិនដឹងជាថាត្រូវយកមកធ្វើអីទេយកមកនឹងរួចទៅក៏ហួងហែងទៅ ហើយត្រូវការរបស់ ថ្មីរបស់ដតីទៀតចឹងទៅកវល់កវាយកវល់កវាយមិនអាចខ្សែផ្សោយអីឲ្យសុកឲ្យស្កប់ឲ្យស្កល់ជាមួយគ្នានឹងរបស់អ្វីអ្វីទៅនឹងទេតាមពិតពុទ្ធបរិស័ទយើងដែលបានសិក្សាក្នុងពធัวឲ្យមានភាពជាអិសរៈលើកិលេសមិនជាទាស័កនៃរបស់ទាំងពួងមិនបំរើរបស់ទាំងពួងដោយសកម្មភាពញាប់ញួរនោះណាយើងស្ដាប់ឲ្យយល់អាភាពជាទាស័កនៃលោកនេះណា ឋិតនៅក្នុងសកម្មភាពដែលញាប់ញួរបំរើកិលេសតណ្ហាទៅ ត្រូវការរបស់ទាំងពួងហ្នឹងនឹងឯងបំពេញតាមចំណង់ហើយដល់ទៅពុទ្ធបរិស័ទយើងប្រព្រឹត្តបរិបត្តិទៅតាមអវាទរបស់ព្រះអង្គគឺថាវាមិនមែននៅលើរបស់ទាំងពួងហ្នឹងឯណា វានៅត្រង់ដែលថា ចេះគ្រប់ចេះក្រន់ក្នុងចិត្តសន្តាននេះទេ ដែលសភាពនៃចិត្តនឹងវាមានសេចក្តីសុខអានឹងឯងទៅធ្វើឲ្យរបស់ទាំងពួងនឹងអ្វីអ្វីដែលមានដែលបាននឹងឯងគ្រប់គ្រាន់ទៅ យើងទៅងាយរស់របស់ក្នុង លោកឯណាឲ្យមកគ្រប់គ្រាន់តាម ចំណង់តណ្ហាតាមកិលេសដែលមិនចេះគ្រប់ក៏ប៉ុន្តែអ្វីអ្វីដែលយើងមានបាននឹងអាចឲ្យយើងមានសេចក្តីសុខគ្រប់គ្រាន់ទៅបាននេះនៅ ត្រង់ដែលគ្រប់នឹងគឺរបស់ដែលយើងមាននឹងពិសេសណាស់ដោយដែលព្រះអង្គទ្រង់ប្រកាសសម្ដែងប្រកាសថាក្នុងសុខវៈដែលព្រះអង្គត្រាស់ថាអរោគ្យបរមាសុខាគណាអរោគ្យបរមាលាភាសន្តថេបរមង្គធនាងហ្នឹងត្រង់ដែលថា សន្តថេបរមង្គធនាងហ្នឹង គឺសេចក្តីសន្តោសនឹងឯងចឹងកណាសេចក្តីសន្តោសនឹងដែល ធ្វើឲ្យទ្រព្យសម្បត្តិដែលយើងមានបាននឹងទ្រព្យសម្បត្តិនឹងឯងគឺជាទ្រព្យដ៏ក្រៃលែងណាពាក្យថាបរមង្គធនាងនឹងទ្រព្យដ៏ក្រៃលែងនឹងគឺជាទ្រព្យដែលធ្វើឲ្យយើងចេះគ្រប់ទៅបាននឹងឯងចឹងជាមួយគ្នានឹងអ្វីអ្វីហ្នឹង នឹងឯងវាសំខាន់ត្រង់ដែលថា របស់ ដែលយើងមានហ្នឹងវាទៅជារបស់ ដែលធ្វើឲ្យយើងចេះគ្រប់ហ៎អាហ្នឹងឯងយើងទៅងាយរួក្នុងលោកឯណាគណាភ្នំមាសពីរក៏មិនអាចធ្វើឲ្យយើង ម្នាក់ឯងនឹងគ្រប់ទៅបានក៏ប៉ុន្តែ យើងសពថ្ងៃហ្នឹងមានភ្នំមាសភ្នំប្រាក់អីណាប៉ុន្តែ គឺត្រង់ដែលថាធ្វើឲ្យយើងចេះគ្រប់ហ្នឹងរបស់នឹងឯងដែលព្រះអង្គត្រាស់ថា ជាទ្រពដ៏ក្រៃលែងហ្នឹងដែលបន្តទៅព្រះអង្គទ្រង់ប្រកាសសម្ដែងពីវិសាសៈបរមាញាតតីហើយនិព្វាននាងបរមង្គសុខខាងហ្នឹង នឹងឯងហើយនៅក្នុងការដែលពុទ្ធបរិស័ទយើងបានសិក្សាឃើញថាអ្វីដែលយើងកំពុងតែមាននេះចាំបាច់ត្រូវប្រើប្រាស់ឲ្យបាន ជាប្រយោជន៍ដល់ក្រៃលែងព្រោះថាវានឹងត្រូវលះបង់ទៅទេអញ្ចឹងយើងប្រើប្រាស់ក៏ប្រើប្រាស់ក្នុងការលះបង់នឹងឯងចឹង ប្រទៅដោយការសបាយបតីសបាយចិត្តនឹងចឹងទៅ នៅក្នុងបីដកលេខ25ក្នុងព្រាមណវៈហ្នឹងក៏ណាហ្នឹងឯងមាន ព្រមមាយុសោតហើយសេលសោតណា ក្នុងកាលនោះព្រះអង្គទ្រង់ដាច់ជាងទៅកាន់ អង្គុត្តរាបៈកណាក្នុងអាបណ្ណនិគមហើយព្រាមដែលជាជាដែលហ្នឹងចឹងកណាកោនិយៈព្រាមជាជាដែលណាបួសជាតបោះប៉ុន្តែមានគ្នាគ្នាច្រើន មានទ្រព្យសម្បត្តិច្រើនបានពិនិត្យលក្ខណៈ ដោយមហាបរិស័កលក្ខណៈរបស់ព្រះអង្គអីអីចឹងទៅក៏បានចូលមកស្ដាប់ពធัวព្រះអង្គក៏ទ្រង់ញ៉ាំងព្រាមនឹងឯងឲ្យឃើញច្បាស់ឲ្យសមាទានឲ្យអាចហ៊ានឲ្យរីករាយដោយធម្មីកថាក៏ជ្រះថ្លារតនីព្រះដ៏មានពភាមួយអន្លើដោយព្រះភិក្ខុសង្ឃ 1250ព្រះអង្គចឹង1250ព្រះអង្គហ្នឹង គឺជាប្រសង់ក្នុងចតុរង្គសន្និបាតកណាក្នុងមគ្គបណ្ណម័យនឹងឯង1250ព្រះអង្គហ្នឹងចឹងទៅក៏ជ្រះថ្លាទោះជាព្រះអង្គទ្រង់ប្រកាសអំពីភិក្ខុសង្ឃច្រើនអង្គអីយ៉ាងណាក៏ចេះតែរាប់រង បានទាំងអស់ដោយសេចក្តីជ្រះថ្លាទាំងនឹងឯងបណ្ណាក៏បានដែរភិក្ខុសង្ឃនឹងណាជ្រះថ្លាហើយតែខ្ញុំព្រះអង្គនឹងធ្លាប់តែជ្រះថ្លា ជាមួយនឹងពួកព្រាមឥឡូវហ្នឹងគឺជ្រះថ្លានឹងព្រះអង្គណាស់ព្រះអង្គក៏ទ្រង់ទទួលដោយតណ្ហីភាពក៏ត្រឡប់មកកាន់អាស្រមបត់របស់គាត់ហើយក៏ប្រម៉ែប្រមូលគ្នាគ្នាចាត់ចែង ដើម្បីនឹងបានធ្វើចង្ហាន់ក្នុងថ្ងៃស្អែកនឹងឯងទៅខ្លះជីកក្រានទៅអីទៅរអស់រអីរសពគ្រប់ហើយក្នុងកាលនោះសេលព្រាមដែលរៀនជាប់នៅពីត្រៃវេទជាដើមហ្នឹងពីផ្សេងផ្សេងទៀតរហូតដល់ទៅគម្ពីរមហាពុរិស័កលក្ខណៈអីអីហ្នឹងហើយមានកូនសិស្ស300នាក់ ដែលធ្លាប់ជាទីជ្រះថ្លារបស់កេនយៈព្រាមចិត្តដែលនឹងពីមុនមកចាំរហូតនៅតែជ្រះថ្លាអញ្ចឹងដែលសេលព្រាម ហើយនឹងកូនសិស្សនឹងល្ងាចហ្នឹងក៏បានចូលទៅកាន់ក្នុងទីសំណាក់របស់កេនយៈជាដែលហ្នឹងហើយក៏បានឃើញសភាពអ៊ូអរនៅក្នុងទីកន្លែងហ្នឹង ដែលខុសធម្មតាសាកសួរដំណឹងទៅក៏ដឹងថាថ្វាយចង្ហាន់ដល់ព្រះសម្មាសម្ពុទ្ធព្រមមួយអន្លើ ដោយ ព្រះភិក្ខុសង្ឃចឹងទៅក៏សាកសួរបញ្ជាក់ថាអ្នកពោលថាព្រះសម្មាសម្ពុទ្ធឬអ្នកពោលថាប្រពុទ្ធឬសាកសួរបញ្ជាក់នឹងឯងចឹងឡើង3ដង រហូតដល់ទៅជាទីបំផុតក៏បានគិតជ្រះថ្លាក្នុងចិត្តថា ក្រំតែពាក្យថាពពុទ្ធនឹងគឺបានលឺដោយក្រជាទីបំផុតក្នុងលោកនេះងាយបានលឺដល់ចឹងទៅក៏សាកសួរទី ដែលព្រះអង្គទ្រង់គង់ប្រថាប់នៅក្រោមដើមឈើទីណាទីណាក៏នាំគ្នាទៅបាយអង្គមព្រះអង្គ ម្លឹងមើលមហាបរិស័កលក្ខណៈព្រះអង្គក៏ទ្រង់បើកបង្ហាញឲ្យឃើញសពគ្រប់ទាំង32ជ្រះថ្លាក៏ទូល សួរព្រះអង្គនៅបញ្ហាផ្សេងផ្សេងពី ការដែលព្រះអង្គមាននៅមហាបរិស័កលក្ខណៈហ្នឹងតែព្រះអង្គមិនក៏មិននៅគ្រប់គ្រងជាស្ដេចចក្រអីចឹងចឹងទៅណា បានព្រះរាមានុភាពព្រះអង្គទ្រង់ជ្រាបអធិស្ឋ័យរបស់ សេលព្រាមព្រះអង្គក៏ទ្រង់ប្រកាសថាថាគតក៏ជាស្ដេចហើយ តែជាស្ដេចគ្រប់គ្រងដោយធัวដែលសេលព្រាមនឹងក៏សាកសួរព្រះអង្គអំពីបរិនិយកៈអីអីចឹងទៅក៏ព្រះអង្គលើកព្រះសរីបុត្រជាអនុជាតិបុត្រ របស់ព្រះអង្គអីអីដែលនឹងអាចញ៉ាំងធម្មចៈដែលតថាគតសម្ដែងហើយនឹងសរីបុត្រក៏បានឲ្យធម្មចៈនឹងប្រព្រឹត្តទៅបានចឹងចឹងព្រះអង្គទ្រង់សម្ដែងអំពីព្រះសម្មាសម្ពុទ្ធដូចម្ដេចដែលហៅថាជាពុទ្ធនឹងឆ្លើយបញ្ហារបស់សេលព្រាមហោហែទៅសេលព្រាមនឹងក៏ប្រកាសជ្រះថ្លានឹងព្រះអង្គហើយនឹងប្រកាសចូលកម្មភ្នោះ ហើយកូនសិស្សទាំង300នាក់ហ្នឹងស្រេចតែឯងទៅឯងបួសតាមយើងក៏បួសមកមិនបួសទេក៏ទៅណាក៏ទៅចោះប៉ុន្តែមានអីទាំងអស់គ្នាហ្នឹងមាននុក300នាក់ហ្នឹងក៏បួសតាមសិលព្រាមជាគ្រូអាចារ្យហ្នឹងដល់ទៅស្អែកឡើងហ្នឹងក៏និមន្តទៅទទួលចង្ហាន់របស់គេនិយៈជាដែលហ្នឹងទាំងអស់អង្គចឹងទៅចឹងក៏ណាហ្នឹងឯង ហើយប្រៀបរាប់បន្តមកអំពី សេលព្រាមហើយនឹងភិក្ខុទាំង300ព្រះអង្គដែលបួសជាមួយនឹងសេលព្រាមនឹងប្រឹងប្រែងជាយាមតាមអវាទរបស់ព្រះអង្គទៅ មិន ជាយូរប្រមាណក៏សម្រេចព្រះរហັດជាព្រះរហន្តទៅនឹងឯងហើយសេចក្តី នៃប្រសូតទៅខ្ញុំកណា រំលឹកមកនេះបានសរសេរនៅក្នុងសិភៅជំនួយសតិក្នុង ឆ្នាំបិទវៈពុទ្ធករាជ2560 61នេះនឹងជាការលើកអំពី ការដែល ពុទ្ធបរិស័ទយើង ជ្រះថ្លាជាមួយនឹងព្រះសង្ឃទាំង ដែលតវងប្រសាសនា ថែរក្សាពុទ្ធសាសនាឲ្យបាន តាំងមមអកាជាអង្វែងទៅនឹងនឹងឯងដោយចក្តីជ្រះថ្លា គឺថាក្នុងការដែលពុទ្ធបរិស័ទយើង ទំនប់បំរុងយើងហាន់ដល់ប្រសង់នេះក៏ចូលទៅក្នុង ការដែលគោរពបូជា ព្រះសម្មាសម្ពុទ្ធ ព្រោះក្នុងរឿងធំដុំដែលប្រសង់ត្រូវថែរក្សាប្រសាសនានេះណាសំបីតែព្រះពុទ្ធអង្គក៏ត្រូវគោរពសង្ឃដែរចឹងនឹងឯងនឹងក្នុងព្រះអត្តកថាទុតិយឧរវេលសោតក្នុងអង្គុត្រនិកាយចតុកនិបាតដែលព្រះអង្គឲ្យព្រះមេតិឆានឹងបានថ្វាយចៃវរពីផ្ទាំងមកដល់សង្ឃនឹង ដើម្បីបានជាទិដ្ឋានុគតិឲ្យពុទ្ធបរិស័ទនឹងយកចិត្តទុកដាក់ក្នុងការទំនុកបំរុងបច្ច័យ4ដល់ប្រសង់នឹងឯងដើម្បីប្រសង់បានថែរក្សាពុទ្ធសាសនា រហូតគ្រប់5000ព្រះវស្សា ចឹងគឺ ការដែលពុទ្ធបរិស័ទយើងធ្វើសាលាកពាត់ហ្នឹង នឹងឯងក៏យើងបំពេញនៅ ក្នុងសង្កតាតេខិណាទានជាការទំនុកបំរុងប្រសង់ក៏ដូចជាការដែលយើង បានទំនុកបំរុងពុទ្ធសាសនាក៏ដូចជាយើងបានចិញ្ចឹមព្រះសម្មាសម្ពុទ្ធពីព្រោះធัวឯណាដែលព្រះអង្គសម្ដែងហើយវិន័យឯណាដែលព្រះអង្គទ្រង់បញ្ញត្តិហើយ អំណើសអត់ពីព្រះអង្គទៅ គឺជាគ្រូជាសាស្តាជំនួសព្រះអង្គហើយហើយដល់តែយើងជួយត្រួតត្រងញ៉ាំងប្រសាសនាឲ្យតាំងនៅដូចដែលយើងបានទំនុកបំរុងព្រះពុទ្ធអង្គឲ្យគង់ប្រជញ្ញនៅរហូតអស់ជាង2000ឆ្នាំតទៅទៀតណោះចឹងហ្នឹងឯង2400ឆ្នាំជាងទៀតណោះ នឹងគឺការដែលពុទ្ធបរិស័ទយើងបំពេញនឹងត្រូវបន្ថែមទីក្តីជ្រះថ្លាឡើងថែមទៀតក្នុងការទំនុកបំរុងបច្ច័យ4កត់សាលាព្រះវិហាររបងខ្លោងទ្វាសពសពថ្ងៃនឹងពុទ្ធបរិស័ទទូទាំងប្រទេសក៏ដូចជាក្នុងសាសនមណ្ឌលនឹងឯងជាការដែលបរិច្ចាគទៅដោយអំណាចនៃសទ្ធានិងបញ្ញាហើយក៏បានជាទីពឹង ដោយការនឹករលឹកត្រង់ដែលថាទិសវាកម្មវិសុទ្ធិមតណោនេះគេថានឹករលឹកឃើញនៅអំពើដ៏បរិសុទ្ធរបស់ខ្លួននឹងចឹងទៅ វាបានអានិសង្សត្រង់ដែលធ្វើឲ្យយើងសប្បាយចិត្តក្នុងជីវិតរស់នៅរាល់រាល់ថ្ងៃទទួលគ្នានឹងអវសាននៃជីវិតដែលត្រូវលាចាកលោកនឹងទៅដោយសេចក្តីស្ងប់រងាប់ចិត្តនឹងឯងចឹង កូនណាអញ្ចឹងគឺយើងយកគោលការណ៍ក្នុងពុទ្ធសាសនាមកអនុវត្ត នៅ ត្រង់ថែរក្សាចិត្តនឹងឯងចឹងការថែរក្សាចិត្តដោយល្អចឹងកុំឲ្យវាចិត្តទៅកំរើកញាប់ញ័រទៅ តាមរឿងរ៉ាវជាលោកធัวដែលយើងខំធ្វើល្អក៏អាចថាអ្នករតីនិន្ទាស្ដីថាអីនឹងយ៉ាងណាយ៉ាងណា តែងតែមានជាធម្មតាពីព្រោះថាវាជាធัวប្រចាំលោកយើងក៏គ្មានសិទ្ធអីមកចាត់ចែងលោកនេះ តម្រូវទៅតាមចំណង់របស់យើងទេទោះបីតែប្រអិនប្រព្រំព្រះអតិទេពព្រះជាម្ចាស់ដែលជាជំនឿសាសនាប៉ុណ្ណាប៉ុណ្ណីក្នុងពិភពលោកហ្នឹង ថាព្រះជាម្ចាស់ព្រះអតិទេពជាអ្នកសាងលោកអីនឹងយ៉ាងណាក៏ដោយនឹងថាមកចាត់ចែងលោកនឹងឯងឲ្យសុខសន្តិភាពមកចាត់ចែងកុំឲ្យចាស់កុំឲ្យឈឺកុំឲ្យស្លាប់អីយ៉ាងម៉េចបានទៅមកចាត់ចែងទៅដោយអំណាចនៃមហាព្រំ ថាកុំឲ្យមានអបាយភូមិអីនឹងយ៉ាងម៉េចអ្ហ៎ ឬក៏ថាមហាព្រំដែលជាអ្នកចាត់ចែងលោកនឹងជាអ្នកសាងអបាយភូមិនឹងដែរនឹងឯងតែថាទេវានៅលើកម្មបើអញ្ចឹងជីវិតសត្វលោកពេលប្រព្រឹត្តទៅតាមកម្មទាំងសុគតិភពហ្នឹងវាមិនមែនតែអបាយភូមិឯណាហើយបើថាទេនៅលើព្រះជាម្ចាស់ជាអ្នកសាង ព្រះជាម្ចាស់ចាំបាច់សាងទុក្ខវេទនាឲ្យសត្វលោកធ្វើអីសាងអបាយភូមិ អីនឹងមកធ្វើអីសាងរាគៈទោសៈមោហៈនឹងមកធ្វើអីយើងនិយាយឲ្យអស់ទៅក៏ប៉ុន្តែរឿងលោកនេះតាមពិតគឺវានៅលើបច្ច័យដែលជាអ្នកសាងទាំងនឹងឯងកាលណាបើពុទ្ធបរិស័ទយើង អប់រំវិបស្សនាបានដឹងអញ្ចឹងទៅ រមែងចូលទៅសិក្សាការពិត ដូច្នេះលោកនេះក៏បានជាអារម្មណ៍នៃប្រកម្មដ្ឋាន មិនមែនជាលោកសម្រាប់ឲ្យយើង កវាយកវល់មិនស្ងប់ទៅនោះទេដោយការហួងហែងក៏មិនស្ងប់ដោយការបទុះតោះក៏មិនស្ងប់តែដល់ទៅអប់រំបញ្ញាតាមអវាទរបស់ព្រះពុទ្ធអង្គ សិក្សាបានបប្រតិបត្តិបាន បែរទៅជាស្ងប់រងាប់ជាមួយគ្នានឹងការពិតនៃលោកនេះទៅវិញនឹងឯងចឹងដែលលោកនេះប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវចឹងរហូតដល់ទៅថាការពិតនឹងធ្វើឲ្យព្រះពុទ្ធអង្គត្រាស់ដឹងបានជាព្រះពុទ្ធគ្រប់គ្រប់ព្រះអង្គទៀតផង ដោយបរិញ្ញារបស់ព្រះអង្គនឹងសិក្សាទៅ ក្នុង ការពិត នៃជីវិត ការពិត នៃ ធម្មជាតិការពិតនៃលោកនឹងព្រះវិជ័យកពុទ្ធអីក៏អញ្ចឹងព្រះអគ្គសាវកព្រះអសីតិមហាសាវកព្រះអរិយបុគ្គលទាំងអស់នឹងគឺដោយសារបានសិក្សា ការពិតនឹងបានសម្រេចទៅតាម ឧបនិស្ស័យអភិនិហា បារមីដែលបំពេញមកហើយតើយើងគិតថា ការពិតនឹងឯងវាអាក្រក់យ៉ាងម៉េចទៅដែលយើងត្រូវស្អប់ត្រូវកើតទុកត្រូវបន្ទុះត្រូវតោះបើការពិតនឹងឯងធ្វើឲ្យអ្នកសិក្សាចេះដឹងបានទៅជាពុទ្ធព្រះវិជ័យកពុទ្ធអរិយសាវកពុទ្ធ អានេះមកអំពីយើងខ្វះការសិក្សាចូលឲ្យដល់សច្ចធម៌ហ្នឹងរវល់តែតាមកិលេសចង់បានយ៉ាងនេះចង់បានយ៉ាងនោះមិនបានដូចចិត្តក៏បន្ទុះតោះនឹងចឹងចឹងទៅ វាជាការសាង នៅរបស់ស្រឡាញ់ស្អប់កប់តោះឲ្យខ្លួនឯងហ្នឹងវារមែងប្រព្រឹត្តទៅជាទុកយ៉ាងឯងដោយព្រះអង្គសម្ដែង នៅក្នុងបយវៈ ក៏ណាប្រកាសថាធម្មបទទី16ចឹងក៏ណា14ពុទ្ធវៈ15សពវៈ16បយវៈហ្នឹងខាងដើមនៃបយវៈហ្នឹងព្រះអង្គប្រកាសក៏ណាព្រះអង្គសំដែងអយោគេយញ្ញមត្តានឹងយោគៈស្មិញចៈអយោជាយ៉ាង អដ្ឋังហេត្វាបយៈគេហិបិហេតតានុយោគិណាំងមកគេថាហ្នឹងគឺកាលដែលបុគ្គលត្រូវលះបង់នៅប្រយោជន៍ទាំងអដ្ឋังហេត្វាទាំងលះបង់នៅប្រយោជន៍គឺសិលសមាធិបញ្ញាហ្នឹងបយៈគេហិកាន់យកនៅអវ័យអវ័យតាមដែលខ្លួនឯងស្រឡាញ់ ក៏ណាហើយក៏ប្រម៉ែប្រមូលគ្នាគ្នាអ្នកណាដែលស្របតាម ខ្លួនជាទីស្រឡាញ់របស់ខ្លួនហ្នឹងបហេតតានុយោគិញាំងហ្នឹងណាហ្នឹងឯងប៉ុន្តែខ្ញុំណាសង្កត់សេចក្តីតែ8ប្រអស់ត្រង់ដែលថាអដ្ឋังហេធ្វាបយៈគិហិហ្នឹងឯងអដ្ឋังហេធ្វាហ្នឹង គឺថាលះបង់នៅប្រយោជន៍ ដោយការកាន់យកនៅរបស់ដែលជាទីស្រឡាញ់ពេញចិត្តអានឹងគឺវាទូទៅទាំងពេញទឹកពេញដីរបៀបហ្នឹងតកតងទៅនឹងកន្លះគេថាដែលព្រះអង្គសម្ដែងខាងដើមហ្នឹងគឺបានប្រកបខ្លួនទៅក្នុងអយោនិសោមអ្នកសិកានេះអយោគេយញ្ញជាមត្តានាំងនេះណា នឹងឯងអយោនិសោមអ្នកសិកាហ្នឹងគឺធ្វើទុកក្នុងចិត្តដោយឧបាយមិនត្រូវទំនងចឹងខុសហេតុខុសផលនឹងឯងចឹងដោយសារថាមិនបានស្ដាប់ប្រធัวឲ្យយល់ធ្វើទុកក្នុងចិត្តខុសក៏ទៅជាមិឆាទិដ្ឋិចឹងទៅនឹងឯងចឹងយកកែស្មេញចាអយោជាយ៉ាង មិនបានតម្កល់ខ្លួន នៅក្នុងយោនិសោមអ្នកជាការៈនឹងឯងយោនិសោមអ្នកជាការគឺថាពូកែគិតចឹងគឺថាគិតមានហេតុមានផលទៅកើតសមាធិធិនឹងឯងចឹងក៏ប៉ុន្តែมันបានតម្កល់ខ្លួននៅក្នុងយោនិសោមអ្នកជាការៈនឹងទេព្រោះខ្វះការស្ដាប់ដោយល្អខ្វះការសិក្សាខ្វះការសែកគប់ជាមួយនឹងសប្បុរស ដល់អញ្ចឹងទៅវាធ្វើឲ្យមានការគិតខុសយល់ខុសអញ្ចឹងទៅវាទៅជាអថੰហេតវាបយៈគេហីនេះ លះបង់នៅអ្វីដែលជាប្រយោជន៍ចឹងហើយប្រយោជន៍ក្នុងសិលសមាធិបញ្ញាជាពិសេសគឺប្រយោជន៍ក្នុងការសិក្សាសច្ចធម៌ដែលព្រះពុទ្ធអង្គទ្រង់បានប្រកាសសម្ដែងនឹងឯងចឹងរំលងនៅ ការពិតដែលមានក្នុងជីវិតរាល់ថ្ងៃនឹងទៅអត់មានប្រកបដោយយោនិសោមអ្នកជាការអត់មានសតិសម្បជញ្ញៈអីនៅពេលឃើញនៅពេលឮនឹងគឺអត់បានដឹងថាចិត្តឃើញ តែឯងអញ្ចឹងទៅដែលធ្វើទស្សនកិច្ចដែលវាមិនមែនជាសัตว์វាមិនមែនជាយើងគេណាជាអ្នកលឺទេតែចិត្តលឺមានដោយឡែកអំពីមហាភូតរូបវាមាន តែចក្ខុទ្វេរវិថីមានចក្ខុវិញ្ញាណជាបឋមប្រធានអញ្ចឹងទៅ រលត់ទៅវាមាននៅជាសัตว์ជាបុគ្គលអ្នកលឺអីនឹងឯងសោតទៅវិញ្ញាណធ្វើសវនកិច្ចនឹង ខៀនវិញ្ញាណធ្វើខេយនកិច្ចជាដើមហ្នឹងគឺលក្ខណៈនៃបរមត្តធัวមួយលក្ខណៈមួយលក្ខណៈរូបមិនមែននាមនាមមិនមែនរូបដោយឡែកអំពីគ្នាប៉ុន្តែវាអត់មានសតិរលឹកដឹងវាអត់ចែកនាមរូបហ្នឹងវានៅជាសមោហៈខណៈអខណៈសញ្ញានឹងឯងដែលវាសាងឡើងនៅអត្តានុតិដ្ឋិសម្គាល់ថាយើងអ្នកឃើញយើងអ្នកឮចឹងទៅ វាអត់រលឹកដឹងថាតួឃើញមួយតែឯងដែលធ្វើទស្សនកិច្ចតួលឺមួយតែឯងដែលធ្វើសវនកិច្ចហ្នឹងវាអត់មានសតិរលឹកដឹងបាននឹងឯងចឹងដល់អញ្ចឹងប្រដីរាល់ថ្ងៃសត្វតែសភាវៈពិតក៏ត្រូវលះបង់នៅប្រយោជន៍ហ្នឹង លះទាំងកុសលសពគ្រប់ទាំងអស់ដោយសារតែកម្មយកនៅរបស់ជាទីស្រឡាញ់ប្រឹងប្រែងស្វែងរកតាមដែលពេញចិត្តបំរើកិលេសតណ្ហានឹងនឹងឯងទាំងចឹងបានព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែងបន្តមកក្នុងបកាថាបយវៈនឹងព្រះអង្គទ្រង់រំលឹកដាស់តឿន ដោយពាក្យថាមេមេហ្នឹងគឺកុំទេគាត់ណាមេបយេហេសមាកញ្ឆេអបយេហេកតាចណੰបយាណੰអតិសណੰទុក្ខੰអបយាណញ្ចទេសណੰគឺកុំឲ្យមានការសាងឡើង សមាគមគប់រោគនៅអវ័យអវ័យដែលឲ្យជាទីស្រឡាញ់ហួងហែងនិងឲ្យជាការស្អប់បន្ទុះតោះនឹងឯងចឹងដែលព្រះអង្គសម្ដែងមេនេះបយេហេសមាគិអញ្ឆេហ្នឹងគឺថាកុំឲ្យ សមាគិអញ្ឆេហ្នឹងកុំឲ្យកុំឲ្យវាមាននៅក្នុងចិត្តហ្នឹងកុំឲ្យ ណាឲ្យវាមានអាការបយេហិស្រឡាញ់នឹងអបយេហិស្អប់នឹងកើតមាន ក្នុងចិត្តសន្តានបន្តិចបន្តួចអីក៏ដោយ គឺកុំឲ្យមានអាការស្រឡាញ់ស្អប់នឹងពីព្រោះអីពីព្រោះបយាណੰអទេសនੰទុក្ខੰអបយាណੰយទេសនੰ ការដែលមិនបានឃើញមិនបានជួបនៅ របស់ដែល ជាទីស្រឡាញ់នឹងព្រោះវាព្រាត់ប្រាសទៅនឹងណាហើយដល់ទៅអារបស់ដែលមិនជាទីស្រឡាញ់មិនជាទីពេញចិត្តហ្នឹងទៅជាឃើញទៅជាជួបអញ្ចឹងអានឹងឯងទុកខាំងព្រះអង្គសម្ដែងថាវាជាទុកនឹងឯងហើយសេចក្តីទុកហ្នឹងមិនយើងគ្រាន់តែសំដែងទុកសោកយំដោយ ណារឿងកុនខោនអីទេណាវាជាសេចក្តីទុកណាដុតរោលកន្ទក់កន្ទិញដៅកាហាយក្នុងចិត្តហ្នឹងនឹងឯងទៅមិនទុកលេងលេងទេមិនទុកលេងសើចទេទៅរហូតដល់ទៅចាំបាច់ពពុទ្ធអង្គត្រូវបំពេញអភិនិហាបារមីត្រាស់ជាពពុទ្ធដើម្បីជួយសត្វលោកឲ្យរួចពីទុក្ខហើយយើងគិតមើលមើលតើពពុទ្ធត្រាស់ដឹងលេងលេងអីយ៉ាងម៉េច តែទេមែនទេបើពុទ្ធត្រាស់ ដឹងមែនទេណាសេចក្តីទុករបស់សត្វលោកហ្នឹងក៏ទុកមែនទេដែរណានឹងឯងមិនសត្វលោកនឹងអាចទ្រាំបានខ្លួនឯងទេណានឹងឯងចឹងវាជាសេចក្តីទុកដែលយើងมันអាចនឹងទ្រាំបានទទួលបានឲ្យសុខឲ្យស្ងប់ឲ្យរីករាយអីទៅទេ វាសុខស្ងប់រីករាយមិនហៅ ថាទុកទេចាទុកកាយទុកចិត្តនឹងក្រៃលែងណាស់ណា យើង មានសុខអីបន្តិចបន្តួចនេះវាបាំងទុកនឹងទៅវាប្រមាទទៅទេដល់ទៅពេលសេចក្តីទុកកើតឡើងនឹងបានណាយើងផ្ទះអន្តែងក្រៃលែងទៅណាស់ ចឹងយើងមានស្មារតីរឿយរឿយទៅតនពេលដែលយើង អាចនៅជានៅសនុកអីអីនឹងខំប្រឹងប្រែងអប់រំចិត្តរោគធัวឲ្យជាទីពឹងទៅដល់ទៅពេលវាមានហេតុការអីមកដល់យើងអាចដោះស្រាយបានដោយកុសលចិត្តដោយសេចក្តីស្ងប់ចិត្តមានតែកុសលចិត្តមានតែសេចក្តីស្ងប់នឹងទេចឹងដែលអាចដោះស្រាយបានគ្រប់រឿងរ៉ាវទាំងអស់នឹងឯងចឹងហើយបើតើយើងសំអប់រំនៅកុសលចិត្តនឹង ព្រោះក្នុងកុសលចិត្តគឺមានសតិមានបញ្ញា ហើយក៏មានសេចក្តីស្ងប់ ក្នុងកុសលចិត្តនឹងយើងអប់រំដល់ទៅប្រកម្មដ្ឋានទៅទៀតទៅនឹងឯងបើមិនចឹងទេគឺលំបាកហើយតែមិនសេចក្តីទុកនឹងប្រែមកថាស្រួល ប្រែមកថាងាយអីទេណាដូចយើងនៅសពបាំងទុកអញ្ចឹងថាយើងមិនអីទុកអីទុកទៅយើងមិនខ្លាចទេ នឹងឯងក្រំតែឈឺថ្មិញតិចហ្នឹងយើងធ្វើទុកក្នុងចិត្តទៅលំបាកប៉ុណ្ណាហើយចុះបើ5ដងនឹង10ដងនឹងហើយដល់ទៅរាប់រួយពាន់ម៉ឺនដងហើយវាយូរអង្វែងក្នុងកបាយភូមិទៅទៀតនឹងឯងមិនទ្រាំបានទេ វាជារឿងសោកសៅណាស់វាជារឿងកតុកតិញណាស់វាជារឿងຕົកតោក្នុងវត្តដាក់ដែលចាំបាច់ ពុទ្ធត្រូវបំពេញអភិនិហាបារមីអីឥឡូវនៅមានពធัวនេះយើងធ្វើដូចហីអត់ចាំបាច់ពឹងពធัวអីទេបើដូចជាថាសេចក្តីទុកនឹងគ្នាយើង កូនចៅយើងមិនបៀតបៀនយើងឬដូចទៅថា ចំណៃឆ្ងាញ់ដាក់យើងយើងទ្រាំបានអីហ្នឹងគឺវាជារឿងប្រមាថរបស់យើងទេនឹងឯងត្រូវតែប្រញាប់ប្រញាប់រត់ទីពឹងទាំងនឹងរំលឹកបងប្អូនកូនចៅតាមរយៈនៃពធព្រះអង្គទ្រង់សម្ដែង តាស្មាបិយ៉ាង អ្នកកយិរាថៈបិយាបាយោអហេបាបកោ គិនថាទេសੰងនិវេជន្តេយេសੰងណដ្ឋិបយាបយ៉ាងព្រះអង្គត្រាស់ថាព្រោះហេតុនោះណាអ្នកទាំងឡាយកុំធ្វើនៅរបស់ឲ្យជាទីស្រឡាញ់តាស្មាបិយ៉ាងអ្នកកយិរាថាណានឹងឯងកុំឲ្យធ្វើនៅរបស់ជាទីស្រឡាញ់នឹងឯងយើងចិត្តស្រឡាញ់ពេញចិត្តមានសេចក្តីសុខសប្បាយ រីករាយទៅជាមួយនឹងអ្វីអ្វីហ្នឹងទាំងដោយអត់ដឹងថា របស់ដែលយើង ស្រឡាញ់ហ្នឹងសម្រាប់យើង គ្រប់ជាតិមកហើយនោះប៉ុណ្ណារបស់ ដែលយើងស្រឡាញ់ហ្នឹងសម្រាប់យើងរហូតមកដល់ជាតិនេះទៀតបើកុំតែរបស់ ជាទីស្រឡាញ់នឹងបានតណ្ហាឯណាតតែង ជាតិក្នុងបច្ចុប្បន្ននេះហើយបើអត់ជាតិទេធ្វើម៉េចមានជារាមរណៈ មានសេចក្តីទុកដោយប្រការទាំងពួងនេះនឹងឯងដោយសារតែវាមានរបស់ឲ្យជាទីស្រឡាញ់នឹងជាមួយគ្នានឹងឆន្ទរាគៈជាមួយនឹងតណ្ហានឹងឯងតែនៅយើងឃើញតែអានិសង្ឃក្នុងរបស់ ដែលជាទីស្រឡាញ់នឹងប៉ុន្តែអាទិនវៈដែលជាទុកទោសក្នុងវត្តសង្សារយើងមានបានឃើញឯណា នឹងឯងដឹងតែពីរឿងតបតែងខ្លួនប្រានរូបកាយហឹកហៈហឺហានឹងឯងអ្វីអ្វីផ្ទះសំបែងទីកន្លែងរបស់ប្រើប្រាស់សពគ្រប់សបាយសែបសោយកាមគុណយោះបរិវាក៏ប៉ុន្តែអត់បានថែរក្សាចិត្តនឹងឲ្យជាការរក្សាដ៏ល្អទេបណ្ដែតបណ្ដោយកណ្ដោយកណ្ដែងទៅគូឲ្យសំណោះណាស់ ពីព្រោះដែលយើងរស់សពថ្ងៃដែលសន្មត់តែខ្លួនយើងម្អងម្អងម្នាក់ម្នាក់វាមិនមែនមានតែរូបកាយនឹងណាវាមានចិត្តផងគូអីដែលបណ្ដោយចិត្តឲ្យលហេមលហាមដល់ប៉ុណ្ណឹងនឹងឯងទៅបំរើកិលេសកាមគុណទៅប្រព្រឹត្តបាបកម្មទៅទៀតតាមអំណាចនៃតណ្ហាទៅនឹងឯងទៅជាកាមេសុមិច្ឆាចាទៅជាកັບចៈទៅជាអ្នកលេងបៀតបៀនអីដល់អ្នករតីអីមើលគួរបដិដបដោយខ្លួនដល់តែប៉ុណ្ណឹង ហើយចេះថាស្រឡាញ់ខ្លួននឹងឯងបណ្ដែតបណ្ដោយខ្លួនដល់ម្លឹងអានឹងមកពីរោគខ្លួនឯងមិនតាន់ជួបច្រឡំស្មានតែរូបកាយតែប៉ុណ្ណឹងជាខ្លួនឯងហ្នឹង អត់យកចិត្តទុកដាក់មើលថែនឹងឯងដែលដូចជាថាឲ្យតែរូបកាយនឹងបានបណិត ចិត្តចង់អញ្ចឹងទៅអាហ្នឹងទោសរបស់តណ្ហាសកាយតិថិសេចក្តីប្រកាន់ហ្នឹងវាដូចជារូបកាយនឹងថិតថេរទៀងទាត់ជាតួខ្លួនរហូតអញ្ចឹងណាប៉ុន្តែដល់ទៅពេលរូបកាយត្រូវបែកធ្លាយនឹងឯងតែមិនបានប្រកាន់រូបកាយថាជា ខ្លួន ត្រូវទិដ្ឋិហ្នឹងមកចាប់យកចិត្តវិញ្ញាណជាខ្លួនម្ដងអាហ្នឹងក៏ដោយកដែងហើយចឹងបដិសន្ធិដោយអំណាចកម្មជាបច្ច័យនរកប្រែតេឆានអីទៅតាមហ្នឹង គឺទៅតាមការចាត់ចែងរបស់កម្មអត់មានសិទ្ធិអំណាចទេវតាប្រអិនប្រព្រំឬណានាទេនឹងថាឲ្យវាបញ្ចប់ត្រឹមស្លាប់ក៏ទេព្រោះនេះជាដំណើរសច្ចធัวដែលដែលប្រព្រឹត្តទៅជាទុកហើយនឹងសមុទយៈអញ្ចឹងវាជារឿងដែលយើងត្រូវភ្ញាក់រលឹកកន្លែងហ្នឹងដូច្នេះព្រះអង្គទ្រង់រំលឹកដាស់តឿនថាកុំឲ្យធ្វើនៅរបស់ឲ្យជាទីស្រឡាញ់ពីព្រោះអាការព្រាត់ប្រាសរបស់ជាទីស្រឡាញ់ហ្នឹងវាអាក្រក់ណា នឹងឯងចិនបយាបាយោហេបាបកោហ្នឹងចំណែកបុគ្គលណាដែលមិនមាននៅអ្វីៗជាទីស្រឡាញ់ស្អប់នេះ យេសង្ណដ្ឋិបយាបយ៉ាងហ្នឹងព្រះអង្គត្រាស់ថាគន្ថាទេសង្នវិជ្ជន្តិបុគ្គលនោះឯងរមែងមិនមានកិលេសដែលជាគ្រឿងដោតក្រងមិនមានគន្ថៈសម្រាប់បន្តអត្តភាពពីចុតិទៅបដិសន្ធិហ្នឹងហ្នឹងគឺព្រះអង្គទ្រង់ប្រកាសដល់ព្រះអរហន្តជាចុងក្រោយនៃពគាថា ក្នុងបយវៈខាងដើម 3ប្រគាថានឹងចាដែលពុទ្ធបរិស័ទយើងយកនៃសេចក្តីសំខាន់ត្រង់ប្រគាថាទី1បាតទី3ហេណាអដ្ឋង្ហេធ្វាបយៈគាហីចាលះបង់ប្រយោជន៍ចោលដោយកម្មយកតាមដែលអាសេចក្តីស្រឡាញ់នឹងរបស់នេះរបស់នោះអត់សតិសម្បជញ្ញៈពិនិត្យមើលថាតើវាជាប្រយោជន៍អីដែលកម្មយកនឹងនឹងឯងយើង ត្រូវឃើញពេលវេលាសំខាន់ណាស់ណាមិនយើងចិត្តបណ្ដែតបណ្ដោយឲ្យអស់ទៅដោយសារស្វែងរកកម្មយករបស់ដែលឥតប្រយោជន៍ស្វែងរកកម្មយករបស់ដែលសម្រាប់ចោលទៅដដែលដល់ទៅទីពឹងពិតស្រាប់តែតទេស្អាតអត់មានសោះអញ្ចឹងយើងត្រូវដឹងថាពេលវេលាមួយដែលយើងត្រូវចោលអ្វីៗគ្រប់យ៉ាងហើយត្រូវការទីពឹងតើយើងមាន ហើយនៅ ទីពឹងហ្នឹង អ្វីអ្វីបើយើងត្រូវលះឲ្យឲ្យបានជាប្រយោជន៍ក៏លះទៅនឹងឯងលះរបស់ដែលឥតប្រយោជន៍ដែលមិនជាសារៈនឹងឲ្យសម្រេចជាសារៈខ្លឹមសារក្នុងទានក្នុងសិលសមថៈវិបស្សនាអប់រំមេត្តាចិត្តមានខន្តិសោរិយៈរឿយរឿយរហូតដល់ទៅស្ងប់រងាប់ចិត្តនឹងឯងទាំងអ្នករតីនិន្ទាស្ដីថាអីមកគឺ អត់មានកម្មយកមកទុកដាក់ក្នុងចិត្តឲ្យសៅมองអីទៅនោះទេចឹងយើងដែលយល់ដឹងនៅក្នុងគុណធម៌ដ៏មានតម្លៃសម្រាប់ជីវិតទៅគឺมันបានឲ្យតម្លៃអីទៅក្នុងរឿងបាបអកុសលផ្សេងផ្សេង ដែលអ្នកដតីប្រព្រឹត្តទៅនឹងទេ នឹងឯងវាជា បាបកម្មរបស់សត្វលោកជាអ្នករួមគ្រោះទាំងអស់គ្នានឹងហើយបើវាមាន រឿងមិនល្អប៉ះពាល់អីមកលើយើងយ៉ាងណាក៏វាតេតួងមកផ្នែកសម្រាប់ជីវិតរបស់យើងនឹងគឺជាអកុសលវិបាកដោយការឃើញរូបមិនល្អហើយក៏ដឹងរឿងចឹងទៅថាគេនន្ទាខ្នន់ខ្នាញ់គេជេរស្ដីប្រមាថមើលងាយអីចឹងទៅនឹងឯងទៅដោយការឃើញតាមរយៈ សរសេរអសរឬក៏តាមឮដោយសំឡេងផ្ទាល់អីអីចឹងគឺការដែលពុទ្ធបរិស័ទយើងវឹកហាត់អប់រំចិត្តឲ្យប្រសើរពងខ្ពស់មិនបានឲ្យតម្លៃទៅ ក្នុងអវ័យអវ័យទាំងអស់ហ្នឹងដើម្បីនឹងថាយើងត្រូវចំណាយបុណ្យកុសលរបស់យើង ទៅរោគរឿងឆ្លោះប្រកែកតបតទៅទេ តើអ្វីហ្នឹងវាមានតម្លៃប៉ុណ្ណាល្មមឲ្យយើងចំណាយបុណ្យកុសលទៅក្នុងរឿងទាំងអស់ហ្នឹងនោះ ញាតិញោមដឹងទេដឹងថាយើងទៅឆ្លោះប្រកែកតបតនឹងអ្នករតីជាការចំណាយទឹកចិត្តជាការចំណាយគុណជាការចំណាយសេចក្តីល្អទេ យើងជួបនឹងព្រះពុទ្ធអង្គកម្រតែនឹងបានសេចក្តីល្អដើម្បីយកមកថ្វាយព្រះហើយយើងគិតយកទៅថ្វាយទៅណាថ្វាយយៈថ្វាយមេហ្នឹងណាថ្វាយកិលេសហ្នឹងណាកិលេសរបស់អ្នករតីទៀតណោះអាហ្នឹងយើងត្រូវពិនិត្យណានៅពេលដែលយើងបន្ទុះតោះតបត ចំណាយពេលវេលាតិចក្តីច្រើន ក្តីទៅក្នុងបាបអកុសលហ្នឹងគឺបានន័យថាយើងចំណាយទឹកចិត្តដែលជាសេចក្តីល្អទឹកចិត្តដែលជាបុណ្យហើយព្រោះពេលហ្នឹងយើងត្រូវបំពេញសេចក្តីអត់ធន់ពេញមេត្តាករណាពេញទានសិលភាវនាប៉ុន្តែយើងបែរទៅ ជាចម្រើនបាបទៅវិញហ៎តើអ្វីអ្វីហ្នឹងវាមានតម្លៃប៉ុណ្ណាទៅវាពិសេសជាងពុទ្ធ ពិសេសជាងធัวពុទ្ធទៅទៀតឬដែលដែលយើងត្រូវចំណាយបុណ្យកុសលដើម្បីទៅបូជាស្អីស្អីទាំងអស់ហ្នឹងហេតុអីក៏យើងឲ្យតម្លៃទៅលើអ្វីនឹងខ្លាំងម្ល៉េះចំណាយទាំងជីវិតរបស់យើងទៅខឹងគេអស់ មួយថ្ងៃក៏និយាយមួយថ្ងៃទៅមួយម៉ោងហ្នឹងក៏វាមានតម្លៃណាស់ហើយរឿងស្អីដែលយើងត្រូវបូជាជីវិតមួយម៉ោងទៅលើអ្នកដតីហ្នឹងមួយម៉ោងហ្នឹងគឺយើងត្រូវកាត់បន់អស់ប៉ុណ្ណាហើយមិនមែនត្រឹមតែកាត់បន់ទេថែមទាំងសំបាបស្មោកគ្រោកកខ្វក់ក្នុងចិត្តសន្តានទៅទៀតអានឹងយើងត្រូវយល់អញ្ចឹងណា វាគ្មានតម្លៃអីដែលសម្រាប់ឲ្យយើងខ្វាយខ្វល់ទៅជាមួយនឹងរឿងបាបរឿងអកុសលរបស់អ្នកដតីអីហ្នឹងទេប៉ុន្តែ ថាទេបើយើងធ្វើទុកក្នុងចិត្តឲ្យបានត្រូវទំនងទៅគេខុសកម្មឆ្គងអីយើងដឹងថាមកពីលោភៈទោសៈមោហៈអញ្ចឹងយើងប្រយ័ត្នប្រយែងខ្លួនយើងកុំឲ្យខុសដោយគេ កុំឲ្យនិយាយអាក្រក់កុំឲ្យធ្វើបាបកុំឲ្យប្រព្រឹត្តទៅដោយចិត្តគំនិតមិឆាទិដ្ឋិអីអីចឹងទៅអានឹងវាជាការត្រឹមត្រូវទេมันខាតពេលវេលាអីទេ បានការសិក្សា ពីគ្រប់រឿងវាទៅ ជាឆ្លាតទៅវិញអ្វីអ្វីដែលបានចូលមកដល់ជីវិតយើងយើងសិក្សាបានឲ្យវាអញ្ចឹងណានឹងឯងទាំងកុំចំណាយជីវិត គឺពេលវេលាអាយុជីវិតហ្នឹងទៅពីទៅពះទៅអត្តប្រយោជន៍អញ្ចឹងចឹងអ្នករតីហ្នឹងគ្មានតម្លៃស្អីដែលសម្រាប់ឲ្យយើងបូជាទៅដោយបុណ្យកុសលហ្នឹងទេស្ដាប់បានទេបូជាដោយបុណ្យកុសលហ្នឹងនិយាយក្នុងការរំលឹកដាស់តឿនថា យើងត្រូវបិទបន់ណា ហើយបើកបាបឲ្យកើតឡើងយើងត្រូវកាត់សេចក្តីល្អដែលយើងត្រូវបូជាប្រសាស្តាណាហើយបែរទៅជាបាត់បង់ឱកាសពេលវេលានៃការសន្សំសេចក្តីល្អសន្សំគុណសន្សំប្រយោជន៍ដើម្បីជាបដិបត្តិបូជាថ្វាយព្រះពុទ្ធអង្គគឺត្រូវបាត់បង់អស់ទៅតើយើងគិតថាម៉េចហើយ តាមដែលយើងខឹងស្អប់អីអីហ្នឹងយើង ថា ប្រមាថមើងងាយអ្នករតីមិនបានឲ្យ តម្លៃប៉ុន្តែយើងបានជាភ្លេចថា នៅពេលហ្នឹងគឺយើងដូចជាថាឲ្យតម្លៃគេនឹងសម្បើមណាស់អញ្ចឹងទៅវិញទេចឹងក៏ណាពីព្រោះអីពីព្រោះក្នុងឱកាសពេលវេលា ដែលយើងប្រព្រឹត្តទៅដោយអំណាចនៃ ការបិទបុណ្យកុសលក្នុងចិត្តសន្តានរបស់យើងនឹងឯងគឺមិនបានជាការសន្សំបុណ្យសន្សំគុណសន្សំសេចក្តីល្អហើយក៏ត្រូវចំណាយនៅសេចក្តីសុខស្ងប់របស់យើងនឹងទៅជាភាពញាប់ញួរមួម៉ៅក្តៅកាហាយក្នុងចិត្តខ្លួនឯងនឹងដោយសារតែអ្នកដតីនោះនោះតើអ្នកដតីនឹងជាស្អីទៅ នឹងឯងទាំងអាហ្នឹងគឺយើងត្រូវពិចារណា ក្នុងការដែលយើងចំណាយពេលវេលា ចំណាយចិត្តគំនិតទៅរករឿងអី ទៅរកណានាណាណីហ្នឹងតើវាបានសម្រាប់ជាប្រយោជន៍ដើម្បីយកមកថ្វាយព្រះដែរឬទេ ឬក៏យើងវាចូលទៅក្នុង ការបំរើកិលេសមាខ្សែគប់ជាមួយបាបក្នុងចិត្តរបស់យើងហ្នឹងនឹងឯងដែលសំបីតែយើងហ្នឹងក៏វាធ្លាក់ចូលក្នុងសភាពអាប់ អន់ជាងអ្នកដតីដែលប្រព្រឹត្តបាប100យើងនឹងទៅទៀតដោយសារតែយើងបន្ទុះទាស់ទៅរកអ្នកដតីទាំងអស់នោះនោះនឹងឯងចឹងអញ្ចឹងបានថា ការដែលអ្នកដតី ប្រព្រឹត្តអ្វីដោយរឿងមិនល្អមកលើយើងក៏ត្រូវតែសិក្សាឲ្យបាន ជាគុណឲ្យបាន ជាប្រយោជន៍ឲ្យបានជាសេចក្តីល្អហើយបើអ្នកដតីនឹងមានបានលៀបយសឋានៈបុណ្យស័ក្តិអីនឹងយ៉ាងណាក៏ត្រូវតែអប់រំចិត្តឲ្យបានល្អកុំឲ្យវាមានការចំណែនទៅក្នុងរឿងអ្នកដតីអ្វីៗទាំងអស់ហ្នឹងណា នឹងឯងចឹងពីព្រោះអាការចំណែននេះវាជាសភាវៈអាប់អោនណាស់នឹងឯងបញ្ជាក់ដល់សភាពទន់ខ្សោយរបស់ចិត្តខ្លួនយើងនឹងគូឲ្យអាណិតគូឲ្យសំណោះខ្លួនឯងណា ដែលស្ថិតនៅក្នុងភាពចំណែនឈ្នានេះនឹងអ្នករតី តាមពិតគួរតែមុទិតាទៀតទៅរកបុគ្គលណាណាដែលមាន បានលៀបយសឋានៈបុណ្យស័ក្តិអីអីទាំងអស់ហ្នឹងពីព្រោះជាសម្បត្តិដែលបានមកដោយកុសលកម្មជាបច្ច័យនឹងឯងដែលជាការពិតក្នុងជីវិតវត្តសង្សារយើង ដឹងក៏ដោយមិន ដឹងក៏ដោយយ៉ាងណាក៏ប៉ុន្តែសេចក្តីពិត យើងត្រូវតែសិក្សាឲ្យយល់ជាហេតុជាផលដែលយើងមិនដឹងថាប៉ុនអីពីកាលណាមកមែនប៉ុន្តែថាបើមិនមែនជាកុសលកម្មជាបច្ច័យទេវាមិនអាចមានស្អីរៀបចំមកឲ្យបានលៀបយោះឋានៈប៉ុនស័កពងខ្ពស់ អ្វីអ្វីកិច្ចការងារដែល បានល្អទៅនៅ ក្នុង សង្គមនោះនោះនឹងទេនឹងឯងវាត្រូវតែមានហេតុត្រឹមត្រូវអញ្ចឹងដូច្នេះអាការដែលទៅចំណែននឹងវាជាការប្រកាសប្រាប់ខ្លួនយើងថាល្ងងខ្លៅនឹងឯងបាត់បង់នៅសទ្ធានិងបញ្ញា ដែលត្រូវយល់ដឹង ទៅក្នុងរឿងកម្មផលនៃជីវិត របស់សត្វលោកនឹងវាចូលទៅក្នុងអកុសលដ៏ថោកទាបដែលគួរឲ្យ យើងភ្ញាក់រលឹក នឹងឯងដាស់តឿនខ្លួនឯងកុំឲ្យថិតនៅក្នុង សភាពអាប់អោនអញ្ចឹងទាំងដែលអ្នករតីក៏ប្រសើរទៅដោយលៀបយសឋានៈបុណ្យស័ក្តិពងពោះទ្រព្យសម្បត្តិកិច្ចការងារល្អហើយ អាឯងនៅ ធ្លាក់ចូលទៅក្នុង សភាព ថោកទាបអាប់អោនដោយការចំណែនកំណាញ់អីអីនឹងទៅទៀតកំណាញ់នឹងវាមិនមែនត្រឹមតែកំណាញ់ទ្រព្យសម្បត្តិអីទេកំណាញ់វណ្ណៈកំណាញ់គេឈ្មោះអីដែលមិនចង់ឲ្យអ្នករតីប្រសើរមិនចង់ឲ្យអ្នករតីល្អនឹងនឹងណាវាជា ជារឿងកាន់តែយ៉ាប់ខ្លួនយើងទៅទៀតដោយចិត្តសន្តានហ្នឹងយើងមិនអាណិតខ្លួនឯងទេឬត្រូវតែប្រឹងប្រែងជួយយុទ្ធយងចិត្តខ្លួនឯងហ្នឹងមកទៅពឹងទេវតាប្រអិនប្រព្រំណាបានរឿងហ្នឹងបើយើងមិន ប្រឹងប្រែងសិក្សាអប់រំឲ្យមានសតិសម្បជញ្ញៈជួយខ្លួនឯងមកឲ្យមកមានសេចក្តីសុខនៅក្នុងផ្លូវពធឯណែទោះជាមិនបានហឹកហាក់ហឺហាអ្វីអ្វីដែលចម្រើនល្អទៅក្នុងសង្គមលោកហ្នឹងក៏ប៉ុន្ ន្តែសំខាន់ត្រង់ដែលចិត្តមានសេចក្តីសុខនេះឯងគឺជាខ្លឹមសារនៃជីវិត វាសម្រេចត្រង់ដែលថាចិត្តនឹងឯងមានសេចក្តីសុខក្នុងបច្ចុប្បន្ននឹងប្រាក់រាប់ម៉ឺនរាប់លានដុល្លារណាមកគ្រាន់បើជាងចិត្តសុខនឹងទៀតហើយយើងវាចិត្តតែត្រេកតអាលទៅអ៊ូអទៅ ជាមួយគ្នានឹងមាសប្រាក់លុយកាក់គេច្រើនច្រើនហ្នឹងហ្នឹងឯងមើលលើតាគាត់ណាហ្នឹង រើសបានប្រាក់ដល់ទៅប្រហែល100000ណាណា100000ដុល្លារយកទៅសងគាត់វិញអញ្ចឹងនឹងឯងឬតាមបងនិតគាត់លើកឡើងសំដែងពធហ្នឹងឬព័ត៌មានអីអីមកអញ្ចឹងអាហ្នឹងក៏យើងគ្រាន់តែរំលឹកជួយអនុមោទនាដល់ចិត្តបនរបស់អ្នកដែល ណែរើសប្រាក់នឹងបានយកទៅឲ្យម្ចាស់គេវិញនឹងគ្រាន់តែជួយរំលឹក ជួយអបអរចឹងទៅជួយជាកម្លាំងចិត្តចឹងទៅចឹងព្រោះរឿងកម្លាំងចិត្តនឹងវាជាចំណែករួមប៉ុនមួយធំណាទៀតហ្នឹងឯងដែលយើងឲ្យកម្លាំងចិត្តដល់អ្នកដតីដែល បានធ្វើប៉ុនហើយ ឬកំពុងធ្វើឬនឹងធ្វើហ្នឹងណា គឺថាដូចអ្នកដតីធ្វើឲ្យយើងអញ្ចឹងព្រោះកម្លាំងចិត្តនឹងខ្លាំងទៅណាស់ឲ្យបុណ្យកុសលនឹងសម្រេចពេញលេញទៅទៀតដោយញាណសម្បយុទ្ធដោយមហាកុសលឧក្រិដ្ឋអីអីទៅបានទាំងអស់ហើយការឲ្យកម្លាំងចិត្តនឹងតាមរយៈនៃការនិយាយផ្ទាល់មាត់ក៏បាន ដោយការសរសេរជាអក្សរក៏បាន ដោយក្រន់តែទឹកមុខក៏បានដោយក្រន់តែក្រសែភ្នែកក៏បានដោយក្រន់តែសម្ផស្ស ចាប់កាន់ដូចថាចាប់ដៃអីអី ជាដើមប៉ុណ្ណឹងក៏បានទាំងអស់នេះសិតតែជាការផ្ដល់ទឹកចិត្តដល់អ្នករតីទាំងវាប្រកបដោយមโนសេចក្ដីណាល្អទាំងពុទ្ធបរិស័ទយើងអាចបំពេញបាន ហើយអត់មានអស់លុយអស់កាក់អីទេ ហើយវាថា យើងជួយជាកម្លាំងចិត្តដោយចំណាយ ទឹកប្រាក់ក៏បាននឹងឯងហើយ អ្នករតីដែលបានបំពេញសេចក្ដីល្អទៅបាននឹងដូចធ្វើឲ្យយើងចឹងទាំងព្រមមនុស្សយើងបាក់ទឹកចិត្តរហូតដល់ថ្នាក់សម្លាប់ខ្លួនមិនមែនធម្មតាទេណា ហើយដល់តែមានទឹកចិត្តនឹងគឺថាទឹកចិត្តដែលប្រព្រឹត្តទៅក្នុងកិច្ចការងារជាបុណ្យជាកុសលនេះធម្មទានអីអីដែលពុទ្ធបរិស័ទយើងរៀបចំប្រព្រឹត្តទៅបាទនេះនឹងឯងទាំងដែលយើងមានឱកាសអាចធ្វើបានធ្វើទៅបើយើងមិនបាននៅរស់ផងបានអីធ្វើ វាអាចស្លាប់រឿងអីរឿងអីពីឆ្នាំ ទៅពីឆ្នាំមុនតាំងពីមិនតាន់មានសិលអីនោះវីវោហើយអញ្ចឹងយើងបាននៅរស់ហើយមិនចាំបាច់ទៀមទាលមោបលោបលួនរឿងអីទៀតទេ ត្រូវធ្វើអីធ្វើឲ្យហឹបហែកវឹបវាប់ឲ្យឲ្យអស់ចិត្តអស់ចង់ទៅកុំឲ្យមានតែក្តីក្តៅកាហាយស្ដាយក្រោយនឹងឯងចឹងហើយមានសំណួរគុណចាស់កណាពនាមងិនចិត្តទៅណា កណាងិនចិត្តចឹងគឺសូមលោកគ្រូជួយបំភ្លឺសេចក្តីនៃពធដែលព្រះអង្គសម្ដែង ថាសរសើរបុគ្គលដែលគួរសរសើរតេះដៀលបុគ្គលដែលគួរតេះដៀលនិងឡើងឋានសួគ៌ដោយគេលើកយកទៅដាក់ក៏ណានឹងឯងគាត់ណាខ្ញុំគាត់ថានឹករលឹកឃើញចុងក្រោយបាញ់មិញហ្នឹងគឺកន្លែងហ្នឹងឯងគុណចាស់គឺថាប្រយោជន៍ធំណាស់ណាគុណចាស់ ត្រង់ដែលថាសរសើរបុគ្គលដែលគួរសរសើរឬក៏បណ្ដោះសេចក្តីជ្រះថ្លាក្នុងបុគ្គលដែលគួរបណ្ដោះសេចក្តីជ្រះថ្លានេះណាគឺថាបានជាប្រយោជន៍ដល់បងប្អូនកូនចៅដែលបាន ដឹងទៅ ដែលបានស្ដាប់ឮទៅនឹងណា ព្រោះយើងបានពិចារណាដោយល្អហើយក្នុងកិច្ចការងារដែលត្រឹមត្រូវហើយយើងសរសើរទៅយើងជ្រះថ្លាទៅបងប្អូនកូនចៅយើងនឹងក៏ប្រតិបត្តិតាមយើងយកយើងជាគំរូនេះជាការដែលជួយជាការដែលដឹកនាំមនុស្សទាំងឡាយឲ្យល្អគុណចាស់ជ្រះទេពុទ្ធិកាព្រះអង្គសម្ដែងក្នុងគម្ពីរបកលបបញ្ញត្តិអីហ្នឹងអំពីរឿងសពរោះក្រៃលែងជាងសពរោះ អសប្បរោះក្រៃលែងជាងអសប្បរោះឬយើងនិយាយងាយមកថា បុគ្គលដែលល្អក្រៃលែងលើបុគ្គលល្អទៅទៀតគឺអីគឺបុគ្គលដែលធ្វើល្អដោយខ្លួនឯងហើយ ដឹកនាំអ្នកដទៃឲ្យធ្វើល្អទៅបាននេះអានឹងឯងដែលថាជាបុគ្គលល្អក្រៃលែងជាងបុគ្គលល្អគឺនេះវាល្អថែមទៀតហើយបើអាក្រក់ដូចគ្នាដែរធ្វើអាក្រក់ខ្លួនឯងហើយដឹកនាំអ្នកដទៃឲ្យធ្វើអាក្រក់ទៀតអានឹងវាអាក្រក់ក្រៃលែងជាងអាក្រក់នឹងទៅទៀត វាអញ្ចឹងដូច្នេះគឺក្នុង ការដែលប្រគុណចាស់លើកអំពីរឿងសរសើរអីអីចឹងទៅទាំងហើយនិន្ទាក៏ដូចគ្នាព្រោះយើងនិន្ទាប្រកបដោយធัวមិននិន្ទាខ្នន់ខ្នាញ់និន្ទាដោយស្អប់ ណាគឺថាអតិមានអ្នកតិដ្ឋាយៈព្រះអង្គរំលឹក ថាកុំឲ្យមើងងាយអ្នករតីដោយអតិមានអ្នកហ្នឹងចឹងអាហ្នឹងមិនល្អទេក៏ប៉ុន្តែបើយើងនិន្ទាក្នុងឱកាសពេលវេលាដ៏សមរម្យនិន្ទាគឺឆ្លាតណាកណាក្នុងរឿងនិន្ទា អ្នករតីត្រូវតែឆ្លាត គឺមិនមែនយើងចង់ និន្ទាពេលណាក៏បានពេលហ្នឹងទេចឹងគឺត្រូវស្គាល់កាល នឹងឯងត្រូវការលញ្ញុតា ជាសពរិស័កធោពាក្យសម្ដីដែលល្អគឺត្រូវនិយាយស្គាល់កាលនឹងឯងទៅដូច្នេះគឺ ការដែលស្គាល់ការស្គាល់បុគ្គលស្គាល់បរិស័ទនិយាយប្រកបដោយមេត្តាចិត្តទៀតនឹងឯងល្មមដើម្បីថាឲ្យបានជាប្រយោជន៍ អ្នកដែលស្ដាប់ទៅនឹងគឺមិនប្រព្រឹត្តធ្វើនៅអំពើនឹងទេពីព្រោះយើង បានលើកឡើងនៅអ្វីដែលជាកំហុសកំឆ្គងអ្វីដែលវាជាទោសអានឹងឯងអ្នកដតីពិចារណាទៅឃើញទៅអូខុសមែនជាទោសមែនហើយមិនប្រព្រឹត្តនៅក្នុងអំពើនឹងព្រោះ គុណម្ចាស់បានលើកឡើងនៅទោសកំហុសដែលវាជាហេតុនៃសេចក្តីវិន័យហ្នឹងដោយដែលព្រះអង្គទ្រង់សម្ដែង បារាភវៈសោតហ្នឹងចឹងទៅអាហ្នឹងគឺថារឿងលើកឡើងនៅធัวវិន័យហ្នឹងបើជាបុគ្គលវិញក៏ជាការនិន្ទាបុគ្គលដែលគួរនិន្ទា ទៅជាបុគ្គលាធិដ្ឋានទៅហើយក្នុងមង្គលសោតហ្នឹងជាធัวគឺថាជាមង្គលដ៏ឧត្តមទៅតែបើជាបុគ្គលាធិដ្ឋានវិញសំដែងជាបុគ្គលវិញគឺថា ជាបុគ្គលដែលគួរសរសើរគួរលើកតម្កើងនឹងឯងជាបុគ្គលដែលមានសេរីសួស្តីប៉ុណ្ណឹងទាំងហើយ នេះក៏សូមឲ្យលោកគ្រូជួយពន្យល់បន្ថែមមេរៀនដែលកំពុងស្ដាប់ជុំគ្នាសួរថាតើទេវតាមុននឹងជាយត់ពីទេវលោក មានកម្មកម្មនិមិត្តគតិនិមិត្តដែរឬទេ បើមានតើហេតុអ្វីនាងបតិពោជិកាជាយត់អត់ដឹងខ្លួនសោះ ណាហ្នឹងបាសិកាកូនពៅគាត់ថាព្រោះសបាយអត់ដឹងខ្លួន នឹងឯងហើយលោកគ្រូទឹកខបបញ្ញោបណ្ឌិតអឺសៅគាត់ថាព្រោះជាចិត្តនិយមតើសេចក្តីនេះយ៉ាងណាគាត់ណានឹងឯងរឿងចុតិដេសន្ធិទាំងគាត់ណាតកតងទៅ នឹងមរណាសន្នជីវ័នជាចាំបាច់នឹងឯងទាំងលើកលែងតែ ណាក្នុងការចុតិរបស់ប្រខៃណាស្របណានឹងឯងចឹងការដែលប្រខៃណាស្របចុតិទៅមិនមាន កម្មកម្មនិមិត្តកតិនិមិត្តអីទៅនឹងទេប៉ុណ្ណាហើយ ក្នុងអសញ្ញសត្តាព្រំដោយ រូបចតិហ្នឹងអត់មាននាមចតិអីទេហ្នឹងឯងក៏ប៉ុន្តែដល់តែបដិសន្ធិវាត្រូវតែមាន អារម្មណ៍ដែលជាអតីតៈហ្នឹងពីព្រោះចិត្តហ្នឹងវាជាចិត្តនិយមដោយលោកគ្រូធម្មបណ្ឌិតតខបញ្ញាអឺសៅគាត់មានប្រសាសន៍អញ្ចឹងវាត្រូវសំតាំងតែអំពីមរណាសន្និវិធ័យ ដែលកើតឡើង ហើយធ្វើឲ្យចុតិទៅដោយអសញ្ញសត្តាសមាបត្តិហ្នឹងហើយក៏បដិសន្ធិក្នុងអសញ្ញសត្តាព្រំចឹងទៅម្ល៉េះហើយវាសន្សំទាំងវាសន្សំអារម្មណ៍របស់កាមបដិសន្ធិហ្នឹងណា ប៉ុណ្ណាសំអារម្មណ៍ហ្នឹងអារម្មណ៍ដែលជាកាមាវចរៈបដិសន្ធិជាមនុស្សឬក៏ទេវតា6ជាន់ ជាកាមសុគតិបដិសន្ធិហ្នឹងវាសន្សំអារម្មណ៍ហ្នឹងរួចស្រេចបាត់ទៅហើយហើយអា500កាប់ហ្នឹង វាគ្រាន់តែដូចជាកម្លាំងដែលបាញ់ព្រួញចេញអំពីដងធ្នូមកធ្លាក់ចោលទៅអញ្ចឹងទេរួចដល់វាអស់អា500កាប់ហ្នឹងទៅវាត្រូវបដិសន្ធិដោយការសន្សំអារម្មណ៍របស់បដិសន្ធិហ្នឹងរួចស្រាច់បាត់វាអត់មាននៅពេលដែលអសញ្ញសត្តាព្រំចុតិហ្នឹងទេប៉ុន្តែវាមានរួចទៅហើយដែលនឹងត្រូវឲ្យអស់500កាប់ហ្នឹងហើយត្រូវបដិសន្ធិក្នុងកាមសុគតិហ្នឹងអញ្ចឹងហើយក្រៅពីហ្នឹងគឺតែងតែមានកាម កម្មកម្មនិមិត្តគតិនិមិត្តចឹងឯងចឹងកណ្ដាដូចជាបដិសន្ធិនៅក្នុងព្រំលោកអីអីចឹងទៅក៏មានអារម្មណ៍តាមនឹងនឹងឯងដូចជាកម្មនិមិត្តកសិននិមិត្តអីជាដើមចឹងទៅឬក៏ជាអារម្មណ៍របស់ ណាអរូបព្រំបរិសន្ធិអីអីក៏ទៅតាមនឹងដែលយើងសិក្សានៅក្នុងអារម្មណសង្ឃៈណាដែលក្នុងបញ្ហាដែលសាសួរហ្នឹងចង់បញ្ជាក់ថាតើវាមាន កម្មកម្មនិមិត្តគតិនិមិត្តហ្នឹងគឺវាត្រូវតែមានចឹងឯងចឹងរឿងនៅក្នុងភពហ្នឹងលើកលែងតែចុតិចិត្តរបស់ព្រះអរហន្តនឹងហើយហើយដូចជានាងបដិពោយិកាដែលជាយត់ពី ទេវលោកអីហ្នឹងក៏ដោយសំបីស្លាប់យ៉ាងតន់ហន់ដែលលោកលើកប្រៀបក្នុងកម្ពី ពីថាមូសឬរុយទុំនៅនឹងក្បាលដែកហើយយកញញួរដាក់ផោងស្លាប់តន់ហន់យ៉ាងណាក៏វិថីចិត្តវាលឿនណារឿងចិត្តតនិយមទំនៀមរបស់ចិត្តនេះវាត្រូវតែមានអញ្ចឹងបើបើមិនអញ្ចឹងវាអត់មានអារម្មណ៍អីសម្រាប់ឲ្យបដិសន្ធិនឹងឯងទាំងវាត្រូវតែមានអារម្មណ៍ដែលនាំឲ្យបដិសន្ធិអញ្ចឹងឯងទាំងក៏ណាដោយអំណាចនៃ បដិសន្ធិក្នុងបញ្ចវោការភពឬក៏ចតវោការភពហ្នឹងវាត្រូវតែបដិសន្ធិមានអារម្មណ៍ព្រោះវាជានាមធម៌បើរូបបដិសន្ធិបានរូបវាអត់មានអារម្មណ៍នឹងឯងអញ្ចឹងគឺអារម្មណ៍ហ្នឹងវាត្រូវបានមកពីមរណាសន្និជីវ័តនឹងឯងអញ្ចឹងគឺការរតនាប្រកាសសម្ដែងនៅពធัวជាចិត្តនិយមពិរោះហើយចឹងកម្មនិយមក៏ពិរោះដែលធម្ម និយាមមួយទៀតប្រព្រឹត្តទៅដោយទំនៀមរបស់ធัวដែលប្រព្រឹត្តទៅយ៉ាងណាយ៉ាងណា ទៅតាមធัวហ្នឹងដែលព្រះអង្គលើកពីអឺពីជានិយាមឧតនិយាមអីអីហ្នឹងដើម្បីឲ្យយើងងាយយល់ទៅក្នុង ទំនៀមរបស់ពូជទំនៀមរបស់រដូវហ្នឹងយ៉ាងណា ទំនៀមរបស់ចិត្តទំនៀមរបស់កម្មទំនៀមរបស់ធัวក៏ប្រព្រឹត្តទៅដោយអត់មានការបង្កប់បញ្ជាហើយក៏អត់មានការហាមឃាត់ហួងហែងជាសัพពេធម្មេ អនត្តាប្រព្រឹត្តទៅដោយអំណាចនៃបច្ច័យនឹងឯងអញ្ចឹងបានពុទ្ធបរិស័ទយើងរៀនរស់នៅក្នុងលោកនឹងដោយការសិក្សានឹងឯងសិក្សាសិក្សាសិក្សាទាល់តែជាចំណែកមួយក្នុងការសិក្សាទៅតែម្ដងទៀតមិនប្រព្រឹត្តទៅដោយការចាប់ប្រកាន់ហួងហែងថាជារបស់យើងអីទៅទេទៀតតែកាលណាយើងចាប់អ្វីអ្វីក្នុងលោកថាជារបស់យើងគឺយើងជារបស់ក្នុងលោកនេះដែលត្រូវកើតចាស់ជឺស្លាប់នឹងឯងហើយនឹង មានការថ្នាំងថ្នាក់បន្ទុះទាស់ទៅមិនអស់មិនហើយទេដោយសារតែការហួងហែកហ្នឹងអញ្ចឹងការសម្ដែងពធក៏សំគួរនៅពេលវេលាទាំងអឺប្រមាណក៏អំប្រុសបន្ថែមឲ្យបានមួយលានតាដោយក្តីជ្រះថ្លាចឹងបើជាងហ្នឹងមើលទៅមិនបាក់ថែមប្រមាណទេអញ្ចឹងក៏បានចូលរួមក្នុងសាលាកពាត់ណា14 ទាំងអស់ណា94ទាំងបន្ថែម60000អា60000ឲ្យក្តីជ្រះថ្លាការសម្ដែងពធក៏សំគួរនៅ ពេលវេលាត្រឹមតែប៉ុណ្ណេះឯង